بسم الله الرحمن الرحيم الحمد لله الحمد لله الذي بنعمته تتم الصالحات وبفضله تتنزل الخيرات والبركات وبتوفيقه تتحقق المصاب مقاصد والغايات الحمد لله ثم أما بعد السلام عليكم ورحمة الله وبركاته الحمد لله لكم សូមគោរពបងប្អូនមកទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនាកម្មវិធីផ្សាយផ្ទាល់តាមរយៈ ទំព័រ Facebook វេទិកាអប់រំមកពីអ៊ីស្លាមហើយក៏សូមគោរពមីមីបងប្អូនទាំងអស់ដែលចូលរួមកម្មវិធីរបស់យើងនៅពេលនេះដោយផ្ទាល់ផងដែរនៅក្នុងកម្មវិធីរបស់យើងហើយអធម្មតាហើយកម្មវិធីរបស់យើងថ្ងៃនេះមានការប្រែប្រួលបន្តិចដោយសារតែសំរួយដល់រៀងរាល់តមកគឺយើងធ្វើតែពេលពេលជប់តែដោយសារតែសារតែវិធីនេះមានទូទួលយើងមកក្រុមទៀតគាត់ក៏ឡាយផ្ទាល់ដែរ ចឹងក្រុមគូហ្នឹងក៏សុំដូរមកដាក់ថាពេលថ្ងៃវិញហើយគឺគាត់ថាបងប្អូនទាំងអស់គ្នាថាស្ដាប់នឹងសម្រាប់ពីអរគុណសម្រាប់ពីជំនួយដល់ចំណោល តាមរយៈផ្ទាល់ឬក៏តាមរយៈការបំណនៅក្នុងទំព័រនេះឬក៏ផ្សាយអលហាំឌីលឡាអឺបីបីបងប្អូនទាំងអស់គ្នាដែលទទួលការតាមដានទស្សនាកម្មវិធីរបស់យើងអឺខ្ញុំដូចជាភ្លេចតែមកទៅបាច់តែមកកម្មវិធី3នាក់រាល់តែដងហើយតែនៅតែស្ដាប់ហើយនេះគឺសត្វមកស្ដាប់ ជាវិន័យគឺឧស្សាហ៍សាសនាវិសាលហើយមហាមុហម្មាត់អ៊ីនសាអល់ឡោះយើងចូលដល់ជាបទរបស់យើងវិញគឺការសាឡាទៅចឹងយើងមើលថាអ្វីទៅជាគេហៅថាសាឡាបតោរបស់កសញ្ញាសណាត់ចឹងពាក្យថាសញ្ញាសណាត់នេះគឺការសាឡាកសញ្ញាដែលមិនលេច ដល់មករេបនិងអ៊ីសាចឹងចំពោះការសាឡាផ្សេងៗទាំងនេះឲ្យយើងថាជាសាឡាអត្តតវៈសាឡាដែលមិនមែនជាវិជ្ជាតែមិនមែនជាកតបកិច្ចអឺមានហាឌីសនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាមមានអាប់ជនវត្តនេះបានជួបនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាមហើយគេបានបញ្ជាក់នៅក្នុងរូបភាពនៃការមកដល់មកជួបនប៊ីនេះបរិបទតែជាអាប់ជនវត្តនេះថាយល់ អារម្មណ៍ស្ថានភាពសព្វារបស់គាត់មិនមានសង្កាត់ធ្នាប់ទេតែនេះជាជាការបញ្យល់ថាពិតវាមិនមានន័យទាក់ទងអីនៅក្នុងអធិភាពទេក៏ប៉ុន្តែដោយភាពស្មោះត្រង់ដោយភាពសុចរិតរបស់អ្នកវិវាយៈអ្នកនាំអធិបកាលពីសម័យសព្វារហូតមកដល់ពេលនេះមកគឺពួកលោករក្សាទុកនៅទ្រង់ទ្រាយនិងលក្ខណៈរបស់អ្នកដែលមកជួបនៅទីនោះដោយតែ ការពីពេលលោកចំណាអញ្ចឹងគេសង្កត់ថាគឺនៅពេលនោះបរិបទដែលមកជុំទៅនេះគឺក្បាលសក់ក្បាលរបស់គាត់មានសំណាក់របស់ដែរគាត់មិនបានសិទ្ធសក់របស់គាត់ឲ្យបានត្រឹមត្រូវទេដោយសារតែគាត់ទៅតែមកពីចលវត្តអញ្ចឹងគាត់បានជួបនប៊ីសល្លាហ៍អាឡៃហ៊ីវ៉ាសាឡាមគាត់បានសួរថាយ៉ារ៉ាស៊ូលឡោះអាខ្បិរនីម៉ាដាហ្វរ៉ាដល្លាហ៍អាឡៃយ៉ាមីនសាឡាវ៉ាត់យ៉ារ៉ាស៊ូលឡោះសូមលោកជំរាបប្រាប់តែបញ្ជាក់ប្រាប់ខ្ញុំអំពី ថាតើរបស់សុខារវតាឡាបានដាក់កតាបតិដាក់វជិតដាក់ផលយូអ្វីខ្លះទៅលើខ្ញុំក្នុងការសាឡានេះដែលនេះថាហ្វការសល្លាហ៍អាឡៃហ៊ីវសល្លាម5សាឡាវ៉ាទីនហ្វីលយូមីវ៉ាលៃឡាអឺនេះបានបញ្ជាក់ថាគឺអ្នកត្រូវសាឡាចំនួន5ពេលត្រូវសម្បាយ៉ាងចំនួន5ពេលក្នុងអឺមួយយប់មួយថ្ងៃហ្វការហលអាឡៃហ្គៃរូហាតើខ្ញុំមានកតាបកិច្ចអ្វីអំពីការសាឡាផ្សេងពីនឹងដែរទេ Nabi ថាឡាអ៊ីឡាអានតកចេអ៊ីឡាអានតកវៈ Nabi ថាទេមានទេលើកលែងតែលក្ខយ៉ាងវាជាលក្ខណៈសុណាត់សាឡាវាជាលក្ខណៈតកវៈដែលមិនមែនជាហ្វារឌូនេះជាការបញ្ជាក់ថាសាឡាបន្ទាប់ពីទាំង5ពេលទាំងហ្វារឌូទាំង5នេះមកយើងក៏មានការសាឡាសុណាត់ផ្សេងៗទៀតជាច្រើនដែលរូបខ្ញុំក៏ដូចជាឧស្សាហ៍ទាំងពីរចូលរួមចែករំលែកនៅថ្ងៃនេះផងដែរអ៊ីនសាអល់ឡោះតើហ្វាឌីឡា គុណសម្បត្តិឬក៏ឧត្តមភាពនៃការសាឡាសនានេះមានអ្វីខ្លះអញ្ចឹងក្នុងនោះទីមួយយើងឃើញថាការសាឡាសនានេះអឺវាជួយបំពេញនៅចំណុចខ្វះខាតដែលអាចកើតមាននៅក្នុងការសាឡាហ្វតូរបស់យើងដូចជាមានបញ្ជាក់នៅក្នុងហាឌីសអាម៉ារប៊ីនយ៉ាស៊ីរ قال سمعت رسول الله صلى الله عليه وسلم يقول إن الرجل لينصرف وما كتب له إلا عشر صلاته تسع تسعها ثمونها سبعها سدسها خمسها ربعها ثلثها ونصفها حديث من لدينا شيكا قد បុគ្គលយើងគ្រប់គ្នាពេលខ្លះគាត់ចប់ពីសមាធិរបស់គាត់ចប់ពីការសម្រេចយ៉ាងរបស់គាត់ហើយគាត់មិនទទួលបានផលគាត់មិនប៉ះឡើយអំពីការសម្រេចរបស់គាត់ត្រឹមខ្លះណាបានត្រឹមតែមួយភាគ10 ខ្លះណាបានត្រឹមតែ1ភាគ9 1ភាគ8 1ភាគ7 1ភាគ6 1ភាគ5 1ភាគ4 1ភាគ3ឬអ្នកខ្លះបានតែពាក់កណ្ដាលទេបើថាគាត់មិនបានបាត់ឡាស្វែងពេញទេដោយសារអីដោយសារតែការសម្រាប់របស់គាត់ពេលខ្លះមកមានភាពថាថារវល់លលាយគិតមិននៅក្នុងសញ្ញារបស់គាត់ទេគាត់រវល់ពេលខ្លះមកគាត់សញ្ញាតែចិត្តរបស់គាត់មិនឃើញអឺបើមិនមិនពេលខ្លះគាត់នៅឃើញដល់ បាយមិនដឹងជាដាំមិនចុចភ្លើងហើយឬក៏នៅទេឬក៏សម្លមិនដឹងជាបើកភ្លើងខ្លាំងពេកខ្លាចវាខលឬក៏បាត់ពេកខ្លាំងមកគឺវាអញ្ចឹងអញ្ចឹងបានថាការឆ្លាស់ការសម្បត្តិយ៉ាងរបស់យើងពេលខ្លះក៏វាវាវាបានបាក់ថាអាស្រ័យទៅលើចិត្តរបស់យើងនៅក្នុងសម្យ៉ាងបានផងណាអឺសម្រាប់បរិបបរិបក៏ដូចគ្នាពេលខ្លះគាត់រវល់ការងារពេលខ្លះគាត់គិតពីមុខរបរពេលខ្លះគាត់គិតពីការងារផ្សេងៗដែលគាត់ត្រូវបំពេញអឺ អាចជាចំណុចមួយដែលនាំឲ្យធ្វើឲ្យមានការខកខាននៅក្នុងការសាឡរបស់គាត់អញ្ចឹងទេមានអីវិញបញ្ជាក់ទៀតថាអ៊ីណាអវលម៉ាយូហាសាបុណាស៊ូប៊ីយ៉ាម៉ាល់គីយ៉ាម៉ាមីនអាម៉ាលីហ៊ីមអស្សាឡានប៊ីថាជាការពិតក្នុងចំណោមប្រការការឬក៏អ៊ីបាដាតដែលអល់ឡោះសុបហានវតាឡានឹងធ្វើការជំនុំជម្រះមកពីពួកមនុស្សលោកយើងទាំងអស់គ្នានៅពេលនៅថ្ងៃគីយ៉ាម៉ាត់មុនគេនោះគឺការសាឡា قال يقول ربنا جل وعلا អិសអ៊ីម៉ាឡាកាទីនៅពេលនោះអល់ឡោះជាម្ចាស់បានមានបន្ទូលទៅកាន់បណ្ដាមឡាយការបស់ទ្រង់ថាតែពិតអល់ឡោះដឹងហើយក៏តែជាការបញ្ជាដើម្បីឲ្យមឡាយកាធ្វើអ៊ុំទូរូហ្វីសាឡាទីអាប់ទីអចឹងមហាអមណាកសាហាចូលអ្នកទាំងអស់គ្នាពិនិត្យមើលការសាឡាត់របស់បណ្ដាជារបស់យើងតើពួកគេបានសម្យ៉ាងនេះបានសាឡាត់នេះត្រឹមត្រូវពេញលក្ខណៈដែរឬក៏ឬក៏អត់ فإن كان تامة كتبت له تامة ចឹងនៅពេលនោះពួកមឡាយកាបានពិនិត្យមើលការសម្ញាំងរបស់បណ្ដាមនុស្សដូចយើងគ្រប់គ្នានៅពេលដែលជំនុំព្រះនោះប្រសិនបើការសម្ញាំងការស្ដាប់របស់គាត់បានគ្រប់គ្រាន់ពេញលេញគឺអល់ឡោះស្មាតាឡាប្រើឲ្យកត់ប្រានៅបណ្ដារបស់គាត់ពេញលេញអឺ وإن كان إن تنقص منها شيئا អឺប្រសិនបើនៅក្នុងសម្ញាំងរបស់គាត់មានការខ្វះចន្លោះត្រង់ចំណុចណាមួយក៏ដល់អ៊ុំឌូរូហលលីអាប់ទីមិនតតវ៉ៃ អល់ឡោះបានប្រើឲ្យវិលចាស់ថាចូលអ្នកទាំងអស់គ្នាពិនិត្យមើលតើខ្ញុំបម្រើរបស់យើងម្នាក់នេះតែសម្យ៉ាងរបស់គាត់មិនបានពេញលេញទេនឹងតើគាត់បានធ្វើសម្យ៉ាងឬក៏សាលាសុណាត់ឬក៏សាលាមកទៅនោះតែឬក៏ទេដែរឬអត់ فإن كان له تطوع قال أتموا لعبدي فريضته من تطوعه ចឹងប្រសិនបើគាត់មានសញ្ញាសនាកំខែក្រៅពីផលគ្រូអល់ឡោះបានប្រើម្លេះកាថាបំពេញបាសឡាសញ្ញាផលគ្រូនឹងឲ្យខ្ញុំរបស់យើងទៅដោយសារតែយកពីបាសឡាសញ្ញាសនារបស់គាត់មកមកបំពេញបាសឡាក្នុងសញ្ញាផលគ្រូរបស់គាត់ទុំមកទុខលអាម៉ាលអាឡាដាទុំចូលការងារផ្សេងផ្សេងទៀតគឺគេយកតាមតម្រងនឹងដែរបើតែប្រសិនបើការងារជាផលគ្រូគាត់មានការខ្វះខាតមានការខ្វះចន្លោះហើយគាត់បានធ្វើប្រការស្មាត់នឹងរឿងនឹងដែរ គឺគេយកបានឡាសូណានេះមកបំពេញអឺបានឡាសរមួយនៃបាត់បានលិនគេហៅវិជាសតអាកោប្រសិនបើអត់ពួតងាយស្រួលដើម្បីនិយាយឲ្យអ្នកចូលស្រួលអ្នកចូលគ្នាដូចជាការពួតប្រសិនបើការពួតបរិទូពួតរបស់យើងរបស់គាត់ក្នុងខែរមបានមានបញ្ហាថាគាត់អាចខ្វះតាមរយៈការធ្វើនឹងទង្វើមួយចំនួនដែលនាំឲ្យខាតបានឡាពួតរបស់គាត់អញ្ចឹងនៅពេលដែលគាត់មានពួតសូណាបន្ថែមអញ្ចឹងអល់ឡោះនឹងប្រើឲ្យម្លាយកាត់ជួយបំពេញបន្ថែមនៅចំណុចខ្វះខាតនៃការពួតបរិទូរបស់គាត់នេះជា ខ្លឹមសារអត្ថន័យរបស់ហារីបនប៊ីសល្លឡោះអាឡៃហ៊ីវសល្លាមទាក់ទងនឹងថាការស្មៀងស្នាត់ឬក៏ការសាឡាត់តតវនេះជួយបំពេញនៅចំណុចខ្វះខាតដែលមាននៅក្នុងការសាឡាត់តតវរបស់យើងចំណុចមួយទៀតសាឡាត់អឺសាឡាត់នេះគឺជាទង្វើដែលល្អជាងគេគឺជាចំណុចដែលល្អបន្ទាប់ពីតៅហេតបន្ទាប់ពីយើងមានជំនឿទៅព្រះអល់ឡោះស៊ុបហានហូវតាអាឡាមានបញ្ជាក់នៅក្នុងហាឌីស الثوبان رضي الله عنه قال قال رسول الله صلى الله عليه وسلم استقيموا ولن تحسوا واعلموا ان خير اعمالكم الصلاه ولا يحافظ على الوضوء الا المؤمن. تنقل حديث النبي تعالى توني اتم اخليه سيديم فوي بيت فلون الكرم ترل صام تام شبار الله سبحانه وتعالى ولن تحسوا هاي اتم اخليه ان من اج فلون كرم ترل اتشهدي روسي فاربا منو لا تما اربا កូនចៅដែលមានអាយុនេះគឺមានចំណុចខ្វះខាតពីដឹងអ៊ីស្លាមដឹងទទួលស្គាល់ថាមនុស្សយើងច្បាស់ជាមានចំណុចខ្វះខាតក៏ប៉ុន្តែអ៊ីស្លាមក៏បានជំរុញក៏បានបង្កប់ប្រើធ្វើយ៉ាងណាឲ្យយើងរកវិធីសាស្ត្រផ្សេងៗដើម្បីកែលម្អខ្លួនរបស់យើងស្ថាបនាខ្លួនរបស់យើងឲ្យបានកាន់តែប្រសើរហើយយើងក៏ពេចតែធៀបតាមរបស់របស់យើងគឺមានន័យដែលយើងកំហុសនេះបានមានប្រសាសន៍ថាគុលគុលអាយ៉ាងខបវខយរុខបអ៊ីនអតវហ៊ុន នប៊ីថាកូនចៅរបស់នប៊ីអាដាមទាំងអស់គឺសុទ្ធតែជាអ្នកដែលបានប្រព្រឹត្តកំហុសហើយអ្នកដែលខុសល្អជាងគេបំផុតនោះគឺអ្នកដែលដឹងខ្លួនខុសហើយគាត់កែតម្រូវអឺតវត្តរបស់អល់សុហានហូវតាឡាឡាវិញមានហាឌីសមួយទៀតដែលបញ្ជាក់អំពីថាការសាឡាត់នេះវាល្អអឺហាឌីសអឺអាប៊ីអាប៊ីនកាបអលអស្លាមី قال كنت أديت مع رسول الله صلى الله عليه وسلم فأتيت بوضوئه وحاجته فقال لي سل فقلت أسألك مرافقة في الجنة مرافقتك مرافقتك في الجنة قال أغير ذلك قلت هو ذاك قال فأعني على نفسك بكثرة السجود رواه مسلم آه، ربيعة بن كعب قد សម្រានជាមួយនឹងនប៊ីសល្លាហ៍អាឡៃសាមនាជប់មួយហើយដល់ពេលដែលក្រោកឡើងគាត់បានជួយយកទឹកឲ្យនប៊ីក្នុងការយកមកទុកនិងសម្រាប់ប្រើការងារផ្សេងផ្សេងទៀតដែលជាតម្រូវការរបស់នប៊ីសល្លាហ៍អាឡៃសាមនេះជារូបភាពនៃជីវភាពរស់នៅរបស់នប៊ីសល្លាហ៍អាឡៃសាមគឺដល់ពេលនោះមិនមានទឹកមូលដោយរ៉ូប៊ីណេមិនមានទឹកម៉ាស៊ីនមិនមានទឹកស្អាតទេគឺដួលដោយការពី យើងរស់នៅការពីប្រហែលឆ្នាំមុនដែលមិនទាន់មានទឹកស្អាតមិនទាន់មានទឹកមិនសិននេះគឺយើងទូពីពីយើងទូពីអាងមកគឺយកមកសម្រាប់ប្រើប្រាស់ជារបៀបអាគាត់ជួយទួលនប៊ីអញ្ចឹងដល់ពេលគាត់ជួយនប៊ីអញ្ចឹងនប៊ីបន្ទាប់ពីរួចពីនោះមកនប៊ីក៏បានប្រាប់ទៅរប៊ីអាថាចូលអ្នកសំណពោក៏សុំអីដល់ខ្ញុំមកដល់ពេលនោះរប៊ីអាគាត់ថា គាត់សុំយាមិដើម្បីសំណូមពររបស់របស់នេះអាចយាមិប្រសិនបើពួកយើងពេលខ្លះនៅពេលដែលមានឋានដឹកនាំនៅពេលដែលអ្នកដែលយើងគិតថាជាទីពឹងរបស់យើងឲ្យសុំឲ្យសំណូមពរចេះអ្នកខ្លះអាចជាសុំលុយហើយអ្នកខ្លះអាចជាសុំជំនួយឲ្យជួយខ្លួននេះឲ្យជួយខ្លួននោះអ្នកខ្លះអាចសុំថាឲ្យជួយខ្ញុំឲ្យបានសម្រាប់ការងារនេះមកហើយក៏ប៉ុន្តែយើងមកដល់នេះណាជាបំណងប្រាថ្នាពិតប្រកបរបស់គាត់ហើយសង្ឃឹមថាយើងទាំងអស់គ្នានឹងធ្វើយ៉ាងណាឲ្យការតាំងចិត្តរបស់យើងដូចជាសាវកគឺគាត់សុំទៅពេលណាដើម្បីសុំគឺសុំទៅពេល បានថ្ងៃគេបានសុំថាសូម as'aluka murafaqataka fil jannah ខ្ញុំសូមឲ្យបានរស់នៅក្នុងសុរកាក្នុងសាឋានសួគ៌ជាមួយនឹងនប៊ីសុលឡោះអាឡៃហ៊ីវ៉ាសាឡាំចឹងជួនកាលយើងអាចគិតថាហ៊ុនសុំទៅតម្រង់ដល់ស្លាប់របស់យ៉ានេះវាជាចំណុចសំខាន់ដែលយើងត្រូវទៀមទាចឹងនប៊ីថាអល់ឡោះអីរ៉ាដេលីកានេះមានមានអីសុំផ្សេងពីនឹងទេឬក៏មិនសាបាត់នៅតែបញ្ជាក់ថាខ្ញុំសុំតែមកមុខនឹងទេហើយចង់បាននៅក្នុងសុរកា ជាមួយនឹងនប៊ីសល្លឡោះអាឡៃហ៊ីវសាឡាមនៅពេលនោះនប៊ីបានប្រាថ្នាយ៉ាងម៉េច فأعني على نفسك بكثرة السجود សូមអ្នកជួយខ្ញុំដើម្បីខ្លួនរបស់អ្នកឯងដើម្បីរបស់ខ្លួនអ្នកគឺដោយការខិតខំប្រឹងប្រែងក្នុងការសុយោទៅចំពោះអល់ឡោះអានូតាឡាក្នុងការសម្ភារសម្បាយ៉ាងទៅចំពោះនប៊ីសល្លឡោះអាឡៃហ៊ីវសាឡាមចំណុចមួយទៀតដែលជាចំណុចចង់ចូលក្នុងពេលនេះដែរគឺការសម្បាយ៉ាងសុណាត់នៅក្នុងផ្ទះ ការសម្ដែងសុណានេះជាប្រការល្អសម្ដែងសុណាគឺគេជំរុញអ៊ីស្លាមជំរុញយើងសម្ដែងនៅក្នុងផ្ទះរបស់យើងនៅក្នុង حديث رواه الشيخان عن زيد بن ثابت أن النبي صلى الله عليه وسلم اتخذ حجرة في المسجد من حصير فصلى رسول الله صلى الله عليه وسلم فيها لياليا حتى اجتمع إليه ناس ثم ثم فقدوا صوت ليلة صوته ليلة فظنوا أنه قد نام فجعل بعضهم يتنحنح ليخرج إليهم فقال ما زال بكم الذي رأيت آه، من صنيعكم حتى خشيت أن يكتب عليكم ولو كتب عليكم ما كنتم به فصلوا أيها الناس في بيوتكم فإن الصلاة فإن أفضل صلاة المرء في بيته إلا الصلاة المكتوبة رواه البخاري ومسلم. دليل آه، ثابت النبي صلى الله عليه وسلم قال لا يقول لك مسجد Zain بس بيان سنه ជានៅពេលដែលសម្បត្តិរតីអល់ឡោះវ៉ានមកឃើញថានប៊ីគាត់សញ្ញានៅទីនោះរាល់ថ្ងៃសម្បត្តិក៏បានប្រមូលផ្ដុំគ្នាមកសញ្ញាជាមួយនឹងនប៊ីសល្លឡោះអាឡៃសាឡាមក្រោយមកសម្បត្តិបានមកជួបជុំគ្នាហើយនប៊ីមិនបានចេញទេជាសម្បត្តិមកជួបជុំអស់គ្នាហើយតាមធម្មតានៅពេលដែលជួបជុំគ្នានប៊ីមកគឺគាត់សញ្ញាជាមួយគ្នាតែម្ដងជានៅពេលនោះនប៊ីមិនបានចេញមកទេហើយសម្បត្តិមួយចំនួនអឺ ចេតនាធ្វើជាសម្លេងដូចជាក្រហេមដូចជាក្អកអីចឹងដើម្បីឲ្យនប៊ីខ្លាចនប៊ីអត់កាន់ថាពួកគាត់មកជួបជុំគ្នាតែពិតនប៊ីដឹងថាប៉ុន្តែនប៊ីអត់ចេញមកអញ្ចឹងពួកគាត់ធ្វើដូចនោះពេលនោះនប៊ីក៏ងាកចេញមកតាមចេញមកថា ខ្ញុំអ្នកទាំងអស់គ្នាស្ថិតនៅតែនៅតែបន្តធ្វើដូចនេះខ្ញុំខ្លាចថាអល់ឡោះសុបានវតាឡានឹងដាក់ការសម្រាប់យ៉ាងការសាឡានេះជាប្រពូរបស់ដល់អ្នកទាំងអស់គ្នាជាកតាបកិច្ចជាវចិត្រហើយខ្ញុំខ្លាចថានៅពេលដែលអល់ឡោះដាក់ជាវចិត្រហើយខ្ញុំព្រួយបារម្ភខ្លាចថាអ្នកទាំងអស់គ្នាមិនអាចសាឡាវាបានជារៀងរាល់ជប់ចឹង فصلوا أيها الناس في بيوتكم يا مسجد أو لوك غاصة بعد غاصة يا لوك يا رباني رباني أو فإن أفضل صلاة المرء في بيته ជាការពិតសម្រាប់យ៉ាងសាឡាតដែលល្អជាងគេនោះគឺសាឡាតនៅផ្ទះរបស់វត្តអ៊ីលសាឡាតមកទូបាលើកដែលតែសម្យ៉ាងនោះគឺជាសម្យ៉ាងហ្វរទូដែលគេតម្រូវឲ្យបរោះបរោះមកសម្យ៉ាងហ្វរជាអាសម្យ៉ាងជាក្រុមរួមគ្នាចឹងនេះជាមសាឡាផ្សេងមួយទៀតដែលតេតួនឹងប្រកបសម្យ៉ាងហ្វរទូនៅហ្វរជាអាចឹងប្រុសប្រុសគឺអ៊ីស្លាមតម្រូវឲ្យ ដោយមានការចាំបាច់មកសញ្ញានៅមស្ជីតបាត់ចាំអាចជុំគ្នាហើយស្រីស្រីនៅក្នុងហ្នឹងគឺមិនមានការចាំបាច់ទេតែប្រសិនប្រកបមកក៏ច្បាប់ឥស្លាមមិនហាមគាត់ដែរនេះជាការចូលរួមរបស់របស់ខ្ញុំទាក់ទងនឹងធានបទរបស់យើងហើយបន្តទៅនេះខ្ញុំក៏សូមខ្ញុំក៏សូមគោរពអញ្ជើញឧស្សាហ៍ស្មារតីម៉ាសារីដើម្បីចូលរួមបន្ថែមទាក់ទងនឹងធានបទរបស់យើងនេះសូមអរគុណ بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين نبينا محمد وعلى آله وأصحابه ومن تبعهم بإحسان إلى يوم الدين أما بعد السلام عليكم ورحمة الله تعالى وبركاته الحمد لله كبر خمس ខ្ញុំសូមអរគុណចំពោះបងប្អូនរបស់យើងដែលកំពុងតែតាមដានជាប្រចាំទាក់ទងនឹងបញ្ហាការផ្សព្វផ្សាយអំពីក្រមប្រំប្រាំនៃសាសនាឥស្លាមតាមរយៈវេទិកាអប់រំឥស្លាមរបស់ពួកយើងទាំងនេះហើយក៏សូមអរគុណចំពោះស្ថាបនិកដែលបានចូលរួមជាប្រចាំជាមួយគ្នាហើយនឹងមីមីដែលបានចូលរួមតទៅទីនេះជាថ្ងៃនេះខ្ញុំសូមចូលរួមរំលឹកខ្លួនឯងក៏ដូចជាមេតបងប្អូនទាំងអស់ជុំវិញបញ្ហា សម្រាប់យ៉ាងសុណាត់ដោយអ្វីដែលស្ដាប់ស្មានបានលើកឡើងអំបញ្ញមិញហើយយើងឃើញទាំងអស់គ្នាហើយថាក្រៅពីសម្រាប់យ៉ាងដែលជាកតបកិច្ចឬក៏យើងអាចនិយាយថាក្រៅពីផលប៉ះឡើងដែលជាកតបកិច្ចដែលយើងត្រូវចាំបាច់ទៅធ្វើរីកលនោះយើងនៅមានចន្លោះប្រហោងជាធម្មតាតែតែខុសហើយទោះបីវាជាកតបកិច្ចតែវាអាចមានចន្លោះប្រហោងចឹងនៅថ្ងៃក្រោយទៅនេះគឺគ្មានផលប៉ះឡើងណាដែលយកទៅ បំពេញអ្វីដែលជាការប្រវត្តិសាស្ត្ររបស់យើងក្រៅពីសម្ភារៈសុណានិទេចឹងជាការរំលឹកបន្តិចដល់វិញថាសូមអ្នកមូស្លីមគ្រប់គ្រប់រូបក្រៅតែពីអ្វីដែលជាកតបកិច្ចរបស់ខ្លួនតែនោះក៏បីបំពេញអ្វីដែលមាននៅក្នុងសុណារបស់នប៊ីយើងតែទៅនឹងការសម្រេចនេះมันក៏បីរំលងទេព្រោះយើងមានពេលវេលាតិចណាស់សម្រាប់ការធ្វើអ៊ីបាដាជូព្រះអង្គសុបហានតាឡាប្រសិនបើយើងគិតអំពីអាយុកាល នៃការប្រតិបត្តិរបស់មនុស្សនៅលើលោកីនេះបើប្រៀបធៀបនឹងថ្ងៃទីអាម៉ាត់ដែលវាមានលក្ខណៈជាអមតៈនោះថ្ងៃនេះខ្ញុំសូមលើកយកអំពីសម្បត្តិយ៉ាងសុណាសម្បត្តិយ៉ាងសុណាឧឡាមាមានការបែងចែកដោយដកស្រង់ចេញអំពីទង្វើផ្ទាល់របស់នប៊ីយើងមូហាម៉ាត់សាឡាមគូឧឡាមាបានបែងចែកសម្បត្តិយ៉ាងសុណានេះជាពីរប្រភេទ ទី1សម្រាប់យ៉ាងសុណាត់ជាលក្ខណៈទូទៅពាក្យថាលក្ខណៈទូទៅនេះគឺមានន័យថាវាអត់មានមូលហេតុអីទេហើយវាអត់មានពេលវេលាដែលច្បាប់កំណត់ដែរតែអ្នកមូស្លីមម្នាក់គាត់ចង់សម្រាប់យ៉ាងគឺគាត់អាចសម្រាប់យ៉ាងបានយកទៅសម្រាប់យ៉ាងជ្រះស្អាតអត់គាត់សម្រាប់យ៉ាងបានអញ្ចឹងវាមិនតកតងនឹងចំនួនរកអាដែលយើងត្រូវធ្វើទេរហូតដល់អ៊ុលម៉ាខ្លះលើកឡើងថាឲ្យតែយើងមានសម្រាប់យ៉ាងសុណាត់ គឺសម្រាប់ញ៉ាំប្រមាណរកាត់ក៏បានដែរបើរកាត់2រកាត់3រកាត់ឬក៏4រកាត់រហូតដល់ឧលមាថាថា100រកាត់ក៏បានដែរអានេះគេឲ្យឈ្មោះថាលក្ខសម្រាប់យ៉ាងលក្ខណៈទូទៅដោយមិនមានពេលវេលាកំណត់ប៉ុន្តែគេហាមតែចំណុច3ឬក៏ទីតាំង3ដែលថាហាមទី1គឺពេលវេលាដែលច្បាប់ហាមទូទៅសម្រាប់សុខវិបត្តិមានន័យថាសម្រាប់យ៉ាងទាំងប្រទូទាំងគេហាមគឺពេលដែលថ្ងៃ ត្រង់អាចិត្តត្រង់បរោលរបស់ជ្រាយផុតចូលទៅបន្ទូលសុខោដែលនឹងជាលេខណា មានន័យថាมันមានចំនួនរកាត់ដែលកំណត់ទេអញ្ចឹងមីក៏បងប្អូនរបស់យើងដែលគាត់មានសុខភាពល្អហើយដែលគាត់ធ្វើជាប្រចាំគឺគាត់អាចឡើងសម្បាយ៉ាងសុណាត់តយុទ្ធមានន័យថាគាត់អាចធ្វើពីរកាក៏បាន4ក៏បាន6ក៏បានហើយបើសិនជាគាត់ភាកដល់មកទូសុខក៏អាចធ្វើមួយរកាក៏បានឲ្យតែមានសម្បាយ៉ាងសុណាត់អញ្ចឹងមានន័យថានោះហើយជារូបភាពនៃការសម្បាយ៉ាង សវ័យតយុទ្ធហើយដែលវាក៏បានបញ្ជាក់ដែរតើតូនសវ័យនៅពេលយប់ថាសាឡាទុលលៃលីមតនាមតនាមានការសវ័យនៅពេលយប់គឺពីរកាពីរកាពីរកាសវ័យនេះគឺល្អណាស់មិនព្រោះពេលវេលាដែលសវ័យសុណាត់នេះបើបីតណាដែលអាចធ្វើជាប្រចាំបានគឺល្អមែនទេព្រោះពេលវេលានោះហើយជាពេលវេលាដែលភ្ជាប់មកជាមួយនឹងសវ័យសុណាត់ដែលមាននៅក្នុងសុណាត់របស់នប៊ីហើយហើយជាពេលវេលាដែលទូអាមុស្តាយ៉ា ក្នុងពេលដែលមនុស្សកំពុងតែដេកស្ងាត់ហើយយើងឡើងមកសម្រាប់យ៉ាងជាពេលវេលាដែលយើងសុំសុំទៅអល់ឡោះហ៊ូស៊ុបហានវតាឡាហើយនៅក្នុងហាឌីសរបស់នប៊ីយើងក៏បានបង្ហាញថាអល់ឡោះហ៊ូស៊ុបហានវតាឡាជាម្ចាស់ត្រង់ចុះមកមេឃផែនដីមានន័យថាមេឃដែលយើងឃើញនៅខាងលើក្បាលរបស់យើងនេះគឺមេឃគេហៅថាមេឃផែនដីគឺមេឃដែលជាន់ទី1អ្នកខ្លះថាមេឃជាន់ទី1នេះរៀងរាល់យប់ហើយអល់ឡោះតែងតែសួរម៉ាឡាអ៊ីកាត់ថាតើមានខ្ញុំ សុំអញទេអញនឹងឲ្យហើយតើមានខ្ញុំណាដែលត្រូវការរិសគីត្រូវការពឹងពាក់អីទេគាត់នឹងជួយអញ្ចឹងមានន័យថាវឹកពេលវេលា ដែលយើងឡើងសម្បិះយ៉ាងនៅពេលយប់សម្បិះយ៉ាងតះយុទ្ធនេះសុណាត់មុតឡកនេះហើយជាពេលវេលាដែលអល់ឡោះជាម្ចាស់ចាំទទួលយកសំណូមពរទៀតអញ្ចឹងយើងចំណេញទាំងសម្បិះយ៉ាងយើងចំណេញទាំងទូអើអល់ឡោះទទួលយករឿងអីដែលមនុស្សមិនចង់បាន គឺប្រកាសជាចង់បាន ចឹងកន្លែងនេះហើយដែលលើកទឹកចិត្តថាប្រសិនបើមីតដែលរក្សាសម្ប័យយ៉ាងនេះបាន គឺប្រសើរបំផុតប្រសើរមែនទេ ព្រោះយើងសុំទៅអីសុំចោះនៅម៉ោងហ្នឹងហើយជាម៉ោងដែលស្ងាត់មិនសូវមានអ្នកដែលកកោទេយើងមើលហាទេនប៊ីយើងបានលើកតម្កើងអំពីការសម្ប័យយ៉ាងសុណាត់នៅពេលយប់នៅក្នុងប្រសាសន៍របស់លោកមួយថាអតៃមុតតាអាមវ៉ាស៊ីឡាទូរ៉ាហ៊ីម arham wa sallul bil layli wan nasu niyam tadkhulul jannah bisalamin មានន័យថាហាទេដែលនប៊ីជំរុញឲ្យ សម្បាយ៉ាងក្នុងនោះនប៊ីបានលើកឡើងថាប្រការដែលល្អគឺចូលអ្នកទាំងអស់គ្នាផ្ដល់ចំណីអាហារដល់អ្នកខ្វះខាតអានេះចំណុចទី1នៅហាទេនេះទី2វ៉ាស៊ីលរ៉ាហ៊ីមអរហាមមានន័យថាចូលអ្នកទាំងអស់គ្នាភ្ជាប់សាច់សារលហិតកុំកាត់កាល់គ្នាឲ្យសោះទី3វ៉ាសលលូប៊ីលឡៃលីវ៉ាន់ណាស៊ូយ៉ាណាមចូលអ្នកសម្បាយ៉ាង នៅពេលយប់ក្នុងពេលដែលមនុស្សកំពុងតែដេកតាដខូលូអលយ៉ាណាប៊ីសាឡាមីនចឹងអ្នកទាំងអស់គ្នានឹងបានចូលសូរហ្គើដោយសាឡាម៉ាត់ពីអល់ឡោះជាម្ចាស់អញ្ចឹងមានន័យថាជាអ្វីដែលអល់ឡោះបានលើកដំកើងអញ្ចឹងចំណុចនេះតើតើនៅមេរៀនរបស់យើងថ្ងៃនេះគឺការដែលជាប្រសាសន៍របស់នប៊ីថាចូលអ្នកសម្បះយ៉ាង នៅពេលយប់ក្នុងពេលដែលមនុស្សកំពុងតែដេកចឹងម៉ោងដែលយើងអាចឡើងសម្បះយ៉ាងតេះយុទ្ធបានជាការលើកឡើង របស់សាសនាវិទូអ៊ីស្លាមគឺ1ភាគ3 នៃយប់ចុងក្រោយមានចិត្តភ្លឺអាចថាពីម៉ោង1រហូតដល់ម៉ោង3ម៉ោងនេះហើយដែលល្អដែលស្ងាត់ដែលស្ងាត់អញ្ចឹងមានន័យថាជាប្រការមួយដែលប្រសើរតកតូននឹងសម្បះយ៉ាងទូទៅនេះដោយឡែកប្រភេទសម្បះយ៉ាងទី2គេឲ្យឈ្មោះថាសម្បះយ៉ាងមុបយ័តសុណាត់មុបយ័តនេះគឺសម្បះយ៉ាងសុណាត់ដែលច្បាប់បានកំណត់ពេលវេលាហើយចំនួនរកអាត់ហើយនឹងមានប៉ះតាំងបង្ហាញ ចេះតើសម្បិយ៉ាងអីខ្លះទៅដែលគេចាត់ទុកថាសម្បិយ៉ាងដែលមាន ដែលមានគេហៅថាចំណងណាតើសម្បិយ៉ាងអីខ្លះក្នុងនោះអ៊ុលម៉ាបានលើកឡើងថា ចំពោះសម្បិយ៉ាងប្រភេទនេះគេបែងចែកជា2ទី1សុណាត់មូអាកាដាទី2សុណាត់ហ្កៃរុមូអាកាដាពាក្យថាសុណាត់មួយម៉ាត់នេះ មានន័យថាមិនវយឹបទេប្រសិនបើយើងធ្វើដឹងថាបានផលពីអល់ឡោះជាម្ចាស់តែប្រសិនបើយើងមិនធ្វើ មិនទុសើទេតើតើនឹងបញ្ហាសម្រាប់យ៉ាងសុណាត់មុអកដាសុណាត់អកដានេះមានសុណាត់អីខ្លះអ៊ូឡាម៉ាបានលើកឡើងថាសុណាត់មុអកដាចាត់ទុកថាជាសុណាត់ដែលគេពង្រឹង ក្នុងនោះគឺសម្រាប់យ៉ាងរវ៉ាទីបទាំងអស់នៅក្នុងអមបកទូចឹងរាល់សម្រាប់យ៉ាងសុណាត់រវ៉ាទីបដែលអមបកទូនេះស្ថិតនៅក្នុងសុណាត់មុអកដាចឹងសុណាត់រវ៉ាទីបអមហ្វាឌូយមានសុណាត់អីខ្លះ ទី1យើងរាប់ពីសម្ដែងអាសូហូតទៅសូហូតយើងអាចធ្វើមុន2រកអាត់ឬក៏4រកអាត់និងក្រោយ2រកអាត់អញ្ចឹងសម្រាប់សម្ដែងយ៉ាងសូហូតមួយ យើងអាចថាមានមាន4ឬក៏6រកអាត់ សម្រាប់សម្បែយ៉ាងសុណាត់រវ៉ាទីបម៉ាណារវ៉ាទីបមានន័យថាអមមុនឬក៏ក្រោយសម្បែយ៉ាងហ្វរដូប៉ុន្តែលិនរំលឹកឡើងវិញថាពាក្យថាសុណាត់រវ៉ាទីបនេះគឺតលតែចូលវកទូសិនណាមែន អត់អាចថាសម្បេះយ៉ាងមុនវកទូទេអ្នកខ្លះលិនសង្កេតឃើញថាគាត់មកមុនវាំងគាត់មកដល់គាត់សម្បេះយ៉ាងសុណាត់តាហ៊ីយ៉ាតុលម៉ាស្ជីដអញ្ចឹងអត់តមកអត់តអត់តវាំងទេគាត់អង្គុយចាំប៉ុន្តែដល់ពេលគេចាប់ប្រាំអាហ្សានហើយគាត់អត់ឡើងសម្បេះយ៉ាងសុណាត់រវ៉ាទីបទេគាត់គិតថាគាត់សម្បេះយ៉ាង ហើយអមាញ់មិញនេះសម្បេះយ៉ាងសុណាត់រវ៉ាទីបខុសហើយចងចាំទាំងអស់គ្នា ថាសំបីយ៉ាងសុណាត់រវតិមុនឬក៏ក្រោយវរទូនេះវាតលតែចូលវកទូសិនបានទេមិញពលលិនឃើញថាមីខ្លះក៏សួរថាលិនដេកអសូវលក់ទេឡើងពីសបួសមុនមកឡើងមកយកទៅសំបីយ៉ាងសំបីយ៉ាងសុណាត់ដែរគាត់ចាត់ទុកថាសំបីយ៉ាងសុណាត់មុនមុនហ្វាយ៉ាត់ប៉ុន្តែក្នុងពេលដែលអត់តានអត់តាន អានឹងអត់អត់អត់ចូលទេមិនណាអត់ចូលសុណាត់មុនមុនរវត្តសុណាត់រវត្តទេអញ្ចឹងយើងមើលវគ្ទូសហូលរំបាញ់មិញគឺវាមាន2មុនឬក៏4មុនប៉ុន្តែធ្វើ2 2ក្រោយវគ្ទូសហូលមាន2អានេះឲ្យឈ្មោះសុណាត់រវត្តក្រោយវគ្ទូអាសរអត់មានសុណាត់រសុណាត់មកកាត់ទេប៉ុន្តែយើងអាចសម្បើយ៉ាង2ក៏បាន2រកាត់ណាឬក៏4រកាត់គេឲ្យឈ្មោះថាសុណាត់ มันมันគេពង្រឹងទេកម្រិតរបស់វា គេមិនហៅថារវ៉ាទីបទេសួនៈនឹងប៉ុន្តែយើងអាចធ្វើបានណាមុនពីមុនពីរកាត់ឲ្យសាឡាមមុនបន្ទាប់មកយើងឲ្យឡើងឡើងធ្វើពីសាឡាមទៀតក៏បានដែរបាទ4ក៏បានដែរដោយសារយោងតាមហាឌីសរបស់នប៊ីយើងថារ៉ហ៊ីមអល់ឡោះអ៊ីមរ៉ានសឡាអរកបលអ៊ុសរីអរ៉ានមានន័យថាអល់ឡោះជាម្ចាស់បាន ប្រោះរ៉ហ្មាត់ទៅលើបុគ្គលណាហើយដែលគាត់បានសម្បាយ៉ាងសុណាត់មុនអាសាត4រកាត់ចឹងមិនអាចធ្វើបានណាមិនណា 4 4រកាត់ប៉ុន្តែ2 2 2ឲ្យសាឡាម2ឲ្យសាឡាមណាកុំលេងម្ដងទាំង4អីយ៉ាពីព្រោះអានឹងវាឆាប់ច្រឡំណាតែមិនដូចពីនេះអឺលងាកទៅមើលសុណាត់របស់សុណាត់របស់អកាដាសុណាត់របស់ទីបាញ់មិញវឹកទូមករឹបមុនអត់មានទេសុណាត់របស់អកាដាណាតែក្រោយមាន គឺ2រកាត់ចឹងយើងបានប្រហែលហើយមិញសហូតមិញវាអាចថា4ឬក៏6មករឹប2ទៀត8 អ៊ីសាក្រោយសម្បិះយ៉ាងហ្វាទូហើយពីរកាទៀត10ស៊ូប៊ូអត់មានក្រោយឯមុនប៉ុន្តែអាហ្សានហើយ12នប៊ីថាណណាហើយសម្បិះយ៉ាង12រកាត់ក្នុងមួយថ្ងៃមួយយប់ស៊ូណាត់ណាអល់ឡោះសាងសង់ផ្ទះមួយខ្នងឲ្យនៅក្នុងសុរកាមិនចង់បានទេបីចង់ប៉ុន្តែវាតូចវាធំអីវល់អស់ឡើងប៉ុន្តែឲ្យតែបានសុរកាគឺសិតតែជាអមតៈដែលល្អបំផុតអញ្ចឹងមានន័យថា ការសម្ដែងយ៉ាងសុណាត់របស់អាទិបដែលជាសុណាត់មកកាតានេះគឺមិនគប្បីអ្នកមូស្លីមបោះបង់វាទេពួកវាវាបានផលច្រើនណាស់យ៉ាវាបានផលច្រើនណាស់អអានេះតើតើនៅសុណាត់របស់អាទិបមុនហើយទេនប៊ីយើងមូហាម៉ាត់សុសឡាមលោកបាន រំលឹកនៅក្នុងការនាំមកដល់អ៊ីប្នូអូម៉ាត់មួយដែលជាសាហាបនប៊ីថា حفظت من النبي صلى الله عليه وسلم 10 ركعات មានន័យថាខ្ញុំបានទន្ទិញចាំពីនប៊ីសុសឡាំគឺការសម្បះយ៉ាង10រកអាត់នៅក្នុងហាឌីសនេះណារកអាតៃនេះកបលស៊ូរីវរកអាតៃនេះបាដាហាសម្បះយ៉ាងសុណាត់2រកអាត់មុនស៊ូហូតហើយនៅ2រកអាត់បន្ទាប់ពីស៊ូហូតហើយវរកអាតៃនេះបាដលម៉ាហ្គ្រីបហ្វីបៃទីហ៊ីហើយ2រកអាត់ទៀតនៅបន្ទាប់ពីសម្បះយ៉ាងម៉ាហ្គ្រីបនៅផ្ទះរបស់លោកតែម្ដងវរកអាតៃនេះបាដលអៃសាហ្វីបៃទីហ៊ី ហើយសម្បះយ៉ាងសុណាត់ពីរកាត់ទៀតបន្ទាប់ពីអ៊ីសានៅផ្ទះរបស់លោកវរកអតីនីកបលាសឡាទីស៊ុបហ៊ីហើយនឹងពីរកាត់មុនពេលសម្បះយ៉ាងស៊ូប៊ូវកាណតសាអតុនឡាយ៉ាដខូលូអាឡានប៊ីសុលសឡាំហ្វីហាមានន័យថាពេលវេលាសម្បះយ៉ាងស៊ូប៊ូហើយនឹងគឺពេលវេលាដែលហូកុំមិនមិនគប់បីទៅលេងផ្ទះនប៊ីទេចឹងសម័យនោះណាហើយយើងក៏ដូចគ្នាដែរតើទៅនឹងបញ្ហានេះដូចដែលបានធ្លាប់រំលឹកហើយថា ពេលវេលាដែលយើងទៅសារះនេះគឺរើសពេល មិនលេងអាម៉ោង1នេះសម្រាប់បន្តិចស្រាប់ពីទៅលេងរហូតដល់ម៉ោង3ឬក៏សពោះហើយគ្នាសម្រាប់បន្តិចលេងរហូតដល់ម៉ោង7ចប់បណ្ដោយអានេះគឺជាកំហុសកំហុសដែរបន្ទាប់មកគឺហាឌីសនប៊ីផ្សេងទៀតបានបញ្ជាក់ថាស្ត្រីអៃសារ៉ាឌីយ៉ាឡោះអានហាគាត់បាននិយាយថា កាណាឡាយ៉ាដាអរបាអានកបលស៊ូហរីវ៉ារកអតៃនីកបលកដាមានន័យថានប៊ីលោកមិនដែលបោះបង់សម្រាប់យ៉ាង4រកអាត់មុនពេលស៊ូហរទេ ចឹងដោយលំរំអញវិញវាអាចមាន2វាអាចមាន4ណាហើយពីរកាត់មុនសម្បះយ៉ាងសុបោះទេណាប៊ីអាចបោះបោះទេនេះជាសម្ដីរបស់ស្ទីអាសារ៉ាឌីយ៉ាឡោះអានហាយើងឃើញថាការសម្បះយ៉ាងសុណាត់ល្អធ្វើនៅផ្ទះប៉ុន្តែតកតដែលមកសម្បះយ៉ាងអ៊ីសាសម្បះយ៉ាងមង្រឹបអីបរិយមអះនេះហេតុអីបានធ្វើឲ្យហើយព្រោះគាត់ថាកាលណាទៅវិញតែតែភ្លេចសម្បះយ៉ាងយប់អាចក៏ដូចគ្នា គឺនប៊ីតែងតែយកសម្បែងសុណាត់នេះទៅធ្វើនៅផ្ទះម្ដងម្កាលគឺលោកធ្វើនៅមិនសិតដែរប៉ុន្តែការដែលអ្នកមកសម្បែងយ៉ាងស្ទើរតែ100%ហើយនៅស្រុកយើងនេះគឺសម្បែងយ៉ាងនៅមិនសិតឬក៏នៅសារ៉ាវឲ្យហើយសម្បែងសុណាត់ណាអត់ធ្វើនៅផ្ទះទេភាគភាគតិចណាដោយសារអីគាត់ថាទៅវាយ៉ាងតែច្រើនតែភ្លេចអញ្ចឹងគាត់ធ្វើឲ្យហើយដោយឡែកសម្បែងយ៉ាងរៃរុមកកតាសុណាត់ដែរប៉ុន្តែសុណាត់រៃរុមកកតាប៉ុន្តែវាអមហ្វារឌូដូចគ្នាឃើញទេ អាមួយពង្រឹងអាមួយគេមិនសូវពង្រឹងមានន័យថា អាពង្រឹងហ្នឹងគឺប្រសើរជាងវាមានកម្រិតរបស់វាណាអ៊ីបាដាតមួយមួយតើតើនៅសម្រាប់យ៉ាងសុណាត់រយរុមកតានេះគឺមាន4រកាត់បន្ទាប់ពីសុហូតអា2រកាត់សុណាត់មកកាដាប៉ុន្តែបើធ្វើ4អានឹងកើនហ្នឹងគឺរយរុមកតាមានន័យថាมันมันពិសេសដោយអានោះទេប៉ុន្តែសួរថាមាននៅក្នុងសុណាត់របស់នប៊ីគឺមាន ចឹងយើងធ្វើតែអាពិសេសក្តីក៏ធ្វើអាមិនពិសេសឲ្យតែបានបន្ទុដឹងតែធ្វើដឹងតែបានមិនចឹងពួកអានោះវាផលរបស់វានេះយកទៅ សម្រាប់ប្រគ្រប់ថ្ងៃក្រោយហើយមានហេតុខ្លះថា2រកាត់ទេមុនអាសតក៏បាន ហើយនឹង2រកាត់មុនម៉ាហ្គ្រីបនិង2រកាត់មុនអ៊ីសាចឹងមានអ្នកខ្លះក៏សួរថាចុះសម្បិះយ៉ាងគេតែងតែលឺថាតែងតែឃើញថាគេមានសម្បិះយ៉ាងមុនម៉ាហ្គ្រីបពេលវាំងហើយគេសម្បិះយ៉ាង2រកាត់ សម្បាយ៉ាងអ៊ីសាក៏ដូចគ្នាពេលដែលសម្បាយ៉ាងពេលដែលវឹងហើយគឺសម្បាយ៉ាង ពីរកាត់ហើយទួនទួនលើកឡើងមកថាហ្នឹងសុណាត់រវ៉ាទីបអត់មានទេមុនមករឹកមុនអ៊ីសាក៏ប៉ុន្តែ នេះគេឲ្យឈ្មោះថាសុណាត់មួយទៀតអមប្រទូដែរតែអ្វីរមកកតាពីព្រោះនប៊ីបានបញ្ជាក់ថាបៃណលអាសានីបៃណបៃណបៃណលីគុលលីអាសាណៃនេះអស្សឡានប៊ីថារហូតដល់3ដងបន្ទាប់មកលោកថាលីមិនសា នប៊ីថារលចន្លោះអាហ្សានទាំងពីរម៉ាណាអាហ្សានទាំងពីរនេះម៉ាណាវេអាហ្សាននិងកាហ្មាត់អញ្ចឹងចន្លោះនៃអាហ្សានទាំងពីរនេះ គឺមានសម្បយ៉ាងអញ្ចឹងនប៊ីថាដូច្នេះចំនួន3ដងហើយគាត់លើកឡើងចំណុចចុងក្រោយគាត់ថាលីម៉ានសាបើបុគ្គលណាចង់សម្បយ៉ាងសម្បយ៉ាងទៅអញ្ចឹងមានន័យថាក្រោយពីអាហ្សានហើយមានសុណាត់មួយទៀតដែលនប៊ីលោកធ្វើអញ្ចឹងហើយបានជាយើងឃើញថាអ្នកខ្លះមកសម្បយ៉ាងមង្រឹបពេលអាហ្សានហើយគឺចាប់ដើមសម្បយ៉ាងសុណាត់ពីរកាត់ បន្ទាប់មកបានសម្បែងយ៉ាងហ្វារឌូបន្ទាប់មកបានសម្បែងយ៉ាងស៊ុណាត់រវ៉ាទីបតាមក្រោយអញ្ចឹងវាមានអញ្ចឹងយើងសរុបសេចក្តីវិញថាឲ្យតែមាននៅក្នុងស៊ុណាត់របស់នប៊ីយើងមូហាម៉ាត់សាឡាមមានហាឌីសសាហេបបញ្ជាក់ស៊ុណាត់ណាក៏ដោយ គឺធ្វើចាស់អត់ខុសទេ តែបើសិនជាអត់មាន គឺมันអាចធ្វើបានទេมันអាចធ្វើបានទេចឹងនេះគឺជាអ្វីដែលតកតទៅនឹងបញ្ហាសម្បះយ៉ាងស៊ុណាត់ដែលអមហ្វារឌូ ហើយមានការបែងចែករវាងសុណាត់មុអក្កតឬក៏អ្វីរុមុអក្កតចំណុចមួយដែលលិនសូមចូលរួមក្នុងការរំលឹកខ្លួនឯងក៏ដូចជាពុះមួយស្លាមគឺមេសអាឡាខីឡាហ្វនៅត្រង់ថាសម្ប័យយ៉ាងសូហូតយើងឃើញតែលិលជាក់ស្ដែងគឺនប៊ីមានសម្ប័យយ៉ាងទាំងមុននិងក្រោយតើសម្ប័យយ៉ាងយំអាត់មានសុណាត់កបលីយ៉ាសុណាត់មុនយំអាត់ដែរឬក៏អត់នេះគឺជាមេសអាឡាដែល បងប្អូនអ៊ីស្លាមរបស់យើងឃើញថាអ្នកខ្លះពេលអាហ្សានហើយឡើងសម្បាយ៉ាងអ្នកខ្លះពេលអាហ្សានគឺអង្គុយនៅធម្មតាអត់សម្បាយ៉ាងសុណាត់ទេយើងវិលទៅមើលថាតើសម័យនប៊ីយើងមូហាម៉ាត់សុសឡាមតាមរយៈផោះតាងតើលោកមកសម្បាយ៉ាងចម្អិននោះរបៀបយ៉ាងម៉េចលិនសូមរៀបរាប់បន្តិចចំពោះអ្នកដែលបានទៅធ្វើហាជីជាពិសេសគឺដឹងហើយថាផ្ទះរបស់នប៊ីយើងចប់នឹងនឹងម៉ាស៊ីនរបស់លោក ហើយចំនឹងមេសិទ្ធរបស់លោកនេះគឺទុកទ្វារមួយសម្រាប់លោក ចេញពីផ្ទះរបស់លោកមកឡើង member កន្លែងសូត្រគុណបាសថ្ងៃយមអាត់នប៊ីយើងមហាម៉ាសសាឡាមពេលថ្ងៃយមអាត់លោកអត់មកមេសិទ្ធទេដល់វឹកទូលោកចេញពីផ្ទះរបស់លោកមកឡើង member តែម្ដងហើយអ្នកមូអ៊ីហ្សិនអាហ្សិនតែម្ដងហើយហុគមរបស់វាតកតងនឹងពេលដែលខទីបឡើងទៅដល់ member ឲ្យសាឡាមអៃសាឡាមអាឡៃគុំហើយគេអង្គុយចុះខទីបអង្គុយចុះនោះ ហុកុំវាដាច់ខាតអត់មានអ្នកណាមួយត្រូវធ្វើសកម្មភាពឬក៏និយាយអីនៅពេលនេះទេបើមិនអញ្ចឹងទេខូចសម្បេះយ៉ាងយំអាចបកគាត់អត់បានប៉ះឡើងពេញទេអញ្ចឹងសួរថាមានសម្បេះយ៉ាងសុណាត់កបលីយ៉ាណាមានឬអត់អត់មានទេចឹងអ្នកដែលធ្វើគាត់យោងទៅតាមអីគាត់ថាសម្បេះយ៉ាងសហូតវាសុណាត់កបលីយ៉ាមានចុះរឿងអីយំអាចអត់មានបានគាត់យកអានឹងមកដាក់កន្លែងយំអាចហ្នឹងឯងសួរថាយើងជាអ្នកដែលត្រូវដើរដាក់ហុកុំតាមកន្លែងអញ្ចឹងឬក៏នវីយើងជាគំរូឲ្យយើងមើល ប្រសិនបើមានសុណាត់ក្រោយពីវាំងហើយណាសុណាត់កបលីយ៉ាណាច្បាស់ជានប៊ីលោកធ្វើឲ្យមើលហើយហើយអ៊ីបាដាតដូចយើងលើកឡើងខាងដើមគ្រប់គ្រប់គ្នាហើយថាអ៊ីបាដាតនេះយើង ថតចម្លង ពីនប៊ីយើងមូហាម៉ាត់សុសឡាមអត់មានថតចម្លងពីអ្នកណាទេចង់និយាយថាយើងយកពីនប៊ីសុសឡាមជាគំរូយើងព្រោះយើងទាំងអស់គ្នាសម័យនេះឬក៏សម័យទៅខាងក្រោយទៀតឬក៏មុនយើងនេះមានន័យថាអ្នកដែលអត់តននប៊ី ប្រសិនបើនប៊ីមិនធ្វើឲ្យមើលគ្មានអាណាដឹងថាអ៊ីស្លាមទៅធ្វើមិនទេចឹងថ្ងៃយមអាត់គ្មានទេសុណាត់កំពលីអត់មានទេ តែក្រោយមានពួកនប៊ីមានធ្វើចឹងអ្វីដែលនប៊ីធ្វើកន្លែងដែលនប៊ីមានធ្វើធ្វើយើងការគិតរបស់យើងយើងកុំអាចគិតហួសពីច្បាប់ដែលនប៊ីជាអ្នកអនុវត្តឲ្យមើលអញ្ចឹងកុំគិតឲ្យហួសពីនឹងកាលណាគិតហួសពីនឹងវានាំឲ្យមានបញ្ហា បញ្ហាយ៉ាងម៉េចសំណួរសួរថាឯណាទៅផុសតាដែលនប៊ីលោកធ្វើ រកចម្លើយវាអត់បានរកចម្លើយអត់បានទេដោយសារលោកអត់ធ្វើទេអញ្ចឹងកន្លែងនេះលិនសូមរំលឹកកន្លែងនេះដោយសារវាពាក់ព័ន្ធនឹងសម្ភារយ៉ាងសុណាត់ហើយនឹងថ្ងៃយមអាត់គឺมันអាចយកសម្ភារយ៉ាងយមអាត់នេះសម្ភារយ៉ាងសុណាត់ដែលមាននប៊ីធ្វើសម្រាប់សម្ភារយ៉ាងសុហូត យកទៅដាក់មុនយមអាត់ដូចដែលនប៊ីធ្វើមុនសុហូតបានទេព្រោះវាមិនមានផោះតាងណាដែលធ្វើពីនប៊ីសសាឡាមហើយសាបាត់របស់លោកក៏អត់ដែរតែការយល់ឃើញរបស់មនុស្ស ការគិតរបស់មនុស្សมันអាចយកមកធ្វើជាមូលដ្ឋានសម្រាប់យកធ្វើជាបន្ទាត់ច្បាប់របស់ ការធ្វើអ៊ីបាដាតចំពោះអល់ឡោះហ៊ូស៊ុបហានតាឡាឡើយចានេះគឺជាអ្វីដែលខ្ញុំសូមចូលរួមប៉ុណ្នេះហើយក្រែងលោអីចុងក្រោយមានជាសំណួរអ៊ីនសាអល់ឡោះគឺទុកពេលវេលាឲ្យស្តានមូសាគាត់បន្តសិនហើយបើមានអីជាសំណួរអ៊ីនសាអល់ឡោះគឺអាចសួរគ្នានៅចុងនៅចុងបានហើយវ៉ាសឡានប៊ីយីណាមូហាម៉ាឌីវ៉ាអាឡាអាលីវ៉ាសាប៊ីម៉ាអ៊ីន السلام عليكم ورحمة الله تعالى وبركاته អលហាំឌុលឡាសូមថ្លែងអរគុណចំពោះសាសកាសាលីដែលបានចូលរួមបកស្រាយទាក់ទងនឹងប្រធានបទរបស់យើងហើយសង្ឃឹមថាបងប្អូនទាំងអស់ដែលកំពុងតែតាមដានទស្សនាកម្មវិធីរបស់យើងនឹងទទួលបាននូវចំណេះដឹងហើយក៏ដូចគ្នាមីមីដែលចូលរួមទស្សនា ទូចូលរួមកម្មវិធីរបស់យើងនៅទីនេះ ប្រសិនបើមិនទាន់ច្បាស់កន្លែងណាអាចសួរនៅពេលបន្តិចទៀតអ៊ីនសាអល់ឡោះសួរផ្ទាល់ចាំយើងសួរផ្ទាល់បន្ទាប់ពីកម្មវិធីហើយប្រសិនបើបងប្អូនចង់សួរនៅតាមការ live នេះគឺបងប្អូនអាចដាក់ជា comment មកអ៊ីនសាអល់ឡោះចឹងជាកិច្ចបន្តសូមក្រុមជ័យឧស្សាហ៍មូសាប៊ុនអាហ្មាត់ដើម្បីចូលរួមនៅប្រធានបទរបស់យើងមានអ្វីបន្ថែមទៀតនៅទាក់ទងប្រធានបទសូមក្រុមជ័យឧស្សាហ៍ស្វល់យេតហ្វុលដល់មជ្ឈគូរ៉ា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 ហើយក៏មិនភ្លេចថ្លែងអរគុណចំពោះមីមីដែលបានលះបង់ពេលវេលាដ៏មានតម្លៃចូលរួមផ្ទាល់ជាមួយគ្នានៅក្នុងសាលរបស់យើងនេះហើយក៏ថ្លែងអរគុណដល់បងប្អូនរបស់យើងដែលតាមដាននៅតាមការ live ផ្ទាល់លើ page វេទិកាអប់រំអំពីអ៊ីស្លាមតើតើនឹងបញ្ហាសាឡាសុណាត់ដោយអ្វីដែលស្ដង់កូសាលីបានលើកយើងឃើញថាមានមួយប្រភេទគឺអម ហ្វារឌូរបស់យើងទៅ5ពេលហើយសើគាត់បានលើកហើយហើយមួយប្រភេទទៀតគឺហើយអមហ្វារឌូមានលក្ខណៈអកាត់មានលក្ខណៈឲ្យរំអកាត់ហើយមួយទៀតគឺអត់អមជាមួយនឹងហ្វារឌូរបស់យើងទៅ5ពេលនេះទេនេះជាអ្វីដែលខ្ញុំចង់លើកព្រោះថាតើតើនៅសនិតអមគឺស្តាត់គាត់បាន លើកហើយចេះប្រាប់មិនមិនវិញមិញយើងមានសុណិតខ្លះជាលក្ខណៈមកអកាត់មានន័យថាជាប្រភេទសាឡាសុណិតដែលគេ សង្កត់ធ្ងន់ដែរគេយកចិត្តទុកដាក់ឲ្យយើងយកចិត្តទុកដាក់ដែរប៉ុន្តែវាមិនអមប្រឌូរបស់យើងតែ5ពេលនេះទេហើយនៅក្នុងចំណោមសាឡាតសុណាត់ទាំងនោះសាឡាតដែលសំខាន់ជាងគេគឺសាឡាតវិធិរសាឡាតវិធិរនេះគឺមានសារៈសំខាន់ដល់រហូតដល់អុលម៉ាខាខ្លាប់តទៅក្នុងកុំរបស់វាថាតើវាជាវជាបឬក៏សុណាត់មកកាត់មានន័យថាវាខ្លាប់ដល់ថ្នាក់ថាតើវាអាចខ្លាយជាវជាបឬអត់ព្រោះថានប៊ីសាឡាឡាអ៊ីសឡាមអត់បានបោះបង់ចោលទេសាឡាតវិធិរនេះ មិនថាពេលដែលនប៊ីសល្លឡោះអាឡៃសាឡាំនៅក្នុង ស្រុកភូមិឬក៏ពេលដែលលោកធ្វើដំណើរលោកអត់ដែលបោះបង់ចោលទេអញ្ចឹងវាបញ្ជាក់ពីភាពសំខាន់របស់វាហើយចំពោះពេលវេលាមិនមិនសតបានដឹងថាពេលវេលារបស់វាគឺក្រោយពីសាឡាតអ៊ីសារួចរហូតដល់ពេលហ្វាជារះមានន័យថានៅចន្លោះក្រោយពីសាឡាតអ៊ីសារួចរហូតដល់ពេលហ្វាជារះនោះគឺអាចប្រតិបត្តិសាឡាតវិធិរបាន ហើយចំនួនដែលតិចបំផុតគឺ 1រកាត់សាឡាត់វិទារតិចបំផុតគឺ1រកាត់ច្រើនបំផុតគឺត្រឹម11រកាត់អញ្ចឹងយើងអាចប្រតិបត្តិ1រកាត់ក៏បាន3រកាត់ក៏បាន5រកាត់ក៏បាន7រកាត់ក៏បាន9រកាត់ក៏បានឬ11រកាត់ក៏បានសាឡាដាវិធាននេះគឺមានគុណិតនៅក្នុងសាឡាដវិធាននេះជាបកាសុណិតហើយគុណិតវិធានយើងអាចធ្វើមុនរកោឬក្រោយរកោមិនបញ្ហាទេ អាចធ្វើបានហើយជាមួយអ្នកដែលគាត់មិនធ្វើគុណត់នៅក្នុងវិធាននេះក៏មានបញ្ហាដែរប៉ុន្តែគុណត់នៅក្នុងសាឡាវិធាននេះគឺជាបកាសុណិតដែលគាត់បានធ្វើគឺជារឿងល្អប្រសើរសម្រាប់គាត់ជាបញ្ហាល្អប្រសើរសម្រាប់គាត់អញ្ចឹងវិធានគឺជាសាឡាមួយដែលសំខាន់ដែលយើងជាអ្នកអ៊ីស្លាមមិនក៏បីបងអង្ចោលទេរហូតដល់អ៊ីស្លាមខ្លះគាត់ថាអ្នកដែលអត់អ្នកដែលចោលវិធានគាត់ធ្វើសាក់សីគេអត់ទទួលយកទេពាក្យគាត់ បើបងចោលវាទៀតគឺអលមាខ្លះគាត់ថារជាលុនស៊ូគឺជាអ្នកដែលមិនល្អទេអ្នកដែលចោលវាទៀតដោយសារភាពសំខាន់របស់វាហើយនៅក្នុងអទេសនប៊ីបានមានសារថាអ៊ីនឡោះវីត្រុនយហ៊ីបុលវីត្រមានន័យថាពិតប្រាកដអល់ឡោះស៊ុបហានតាឡាគឺជាព្រះជាម្ចាស់តែម្នាក់គត់ហើយអល់ឡោះស្រឡាញ់ចំនួនដែលសេះពួកអល់ឡោះតែមួយ មានន័យថាជាចំនួនសេះមិនគូទេអល់ឡោះជាព្រះជាម្ចាស់តែម្នាក់គត់អញ្ចឹងអល់ឡោះស្រឡាញ់វិធីនេះ ចឹងយើងក៏បីរក្សាវាចំពោះអ្នកដែលគាត់គិតថាគាត់អាចក្រៅប្រតិបត្តិសាឡាតនៅពេល1ពី3ចុងក្រោយនៃពេលយប់ដោយអ្វីដែលស្តាល់លោកសេរីបានលើកជាពេលវេលាល្អបំផុតបានការពន្យាពេលវេលាទៀតទុកសាឡាតនៅពេលនោះគឺល្អប្រសើរប៉ុន្តែចំពោះអ្នកដែលគាត់បារម្ភថាខ្លាចគាត់សម្រានទៅគឺភ្ញាក់មកសុវោសតែម្ដងវេលាអត់តាន់ចឹងគាត់អាចធ្វើមុនពេលគាត់សម្រានបាន គឺមិនបញ្ហាទេ ចឹងវាអាស្រ័យលើស្ថានភាពជាក់ស្ដែងប៉ុន្តែបើគាត់ច្បាស់ថាគាត់អាចក្រោកមុនសុវោះបានមុនពេលគេអាដានសុវោះបានគឺគាត់ពន្យាពេលទុកវិទិរសាឡានៅពេលនោះគឺល្អប្រសើរហើយជាមួយអ្នកដែលគាត់ទម្លាប់សាឡាវិទិរនៅពេលយប់នៅពេលខ្លះដែលគាត់ត្រោមខ្លួនឬក៏គាត់នៅហត់ខ្លាំងគាត់សម្រានលោកភ្ញាក់មកសុវោះធ្វើវិទិរអត់តគាត់អាចកដនៅពេលថ្ងៃបាន មានន័យថាការកដវិធិវិញនៅពេលថ្ងៃឈួនណាដែលគាត់ទម្លាប់សាឡាតនៅពេលយប់ដើម្បីកុំឲ្យប៉ះឡាហ្នឹងបាត់បង់ចឹងការកដវិធិនៅពេលថ្ងៃគឺគាត់ត្រូវកដដោយចំនួនគត់គូមិនកដជាចំនួនសេសទៀតទេបើគាត់ទម្លាប់របស់គាត់សាឡាតនៅពេលយប់មួយរកអាត់ឧទាហរណ៍ចឹងគាត់កដវិធិវិញនៅពេលថ្ងៃគឺ2រកអាត់ប៉ុន្តែបើគាត់ទម្លាប់សាឡាតវិធិនៅពេលយប់ចំនួន3រកអាត់ចឹងគាត់ត្រូវកដវិញនៅពេលថ្ងៃចំនួន4រកអាត់ ចឹងដូចនឹងបើសិនមកគាត់ទម្លាប់ធ្វើ5គឺគាត់កបវិញចំនួន6ចឹងនេះដើម្បីកុំឲ្យបាត់បង់ផលបុណ្យហើយការកបគាត់អាចកបក្រោយពេលសាឡាស៊ូប៊ូយើងឃើញថាពេលក្រោយពេលសាឡាស៊ូប៊ូគឺជាពេលវេលាដែលគេហាមកត់សាឡាប៉ុន្តែជីវនៈដែលគាត់អឺអត់មានពេលនៅពេលថ្ងៃឧទាហរណ៍គាត់រវល់អីខ្លះគាត់អាចកបនៅពេលនោះប៉ុន្តែបើគាត់ពន្យាពេលទុក រហូតដល់ក្រោយពេលថ្ងៃរះគាត់ក៏ដល់នៅពេលនោះគឺល្អប្រសើរពេលនោះគឺល្អប្រសើរព្រោះវាអត់ប៉ះពាល់ដល់ពេលវេលាដែលគេហាមឃាត់សាឡាតប៉ុន្តែបើពេលថ្ងៃគាត់គិតថាគាត់រវល់ខ្លាំងមិនមានពេលទេចាប់ផ្ដើមចេញទៅប្រកបមុខរបរឬធ្វើការអត់មានពេលមិនបញ្ហាទេប៉ុន្តែជាការល្អប្រសើររបស់គាត់អាចមានពេលគឺក៏ដល់នៅពេលថ្ងៃការនេះនេះជាមួយនរណាជាមួយអ្នកដែលគាត់ទម្លាប់សាឡាវិទ្យារាល់យប់តែជាមួយអ្នកដែលគាត់សម្យ៉ាងខ្លះដាច់ខ្លះគាត់មិនចាំបាច់ក៏ដល់ទេហេតុអី ព្រោះត្រឡប់គាត់ដាច់អីហ្នឹងអញ្ចឹងពេលគាត់ដេកជ្រុលពេលគាត់ត្រង់គាត់មិនចាំបាច់កបតទេជាពួកអ្នកដែលគាត់វាជារឿងធម្មតាសម្រាប់គាត់វាស្ទើរស្មានបានលើប៉ុន្តែអ្នកដែលគាត់ត្រឡប់រក្សាវាអញ្ចឹងកុំឲ្យបាត់បង់អផលបុណ្យហ្នឹងអញ្ចឹងគាត់អាចកបនៅពេលថ្ងៃបានហើយជាពួកវិគិតនៅក្រៅពេលវិទ្យាយើងសត្វតែបានដឹងមានអត់ដូចវិគិតនៅក្នុងសាអញ្ចឹងទេគឺយើងសូត្រសុផានលមាលិកុលកុដូសុផានលមាលិកុលកុដូស សុផាណាលមលគុលគុលដូចំនួន3ដងចំនួន3ដងចឹងនេះជាសក្តិសង្ខេបតទៅនឹងសាឡាវិទ្យាដោយសារពេលវេលាខ្លីខ្ញុំមិនបានលើកលំអិតទាំងអស់ទេហើយក៏មិនបានលើកភ្ជាប់នៅដលដែរលើកត្រឹមតែជាសក្តិសង្ខេបតទៅនឹងសាឡាសុណាត់នីមួយនីមួយចឹងទី2សាឡាដែលមានលក្ខណៈសំខាន់ដែរសាឡាសុណាត់ដែលមានលក្ខណៈសំខាន់ដែរគឺសាឡាអលអ៊ីសស្កាសាឡាអលអ៊ីសស្កាមានន័យថាសាឡាសុំទឹកភ្លៀងនៅប្រទេសយើងដែលសម្បូរភ្លៀងអាចថា មីមីកម្រឃើញគេប្រតិបត្តិសាឡាតនេះប៉ុន្តែនៅតំបន់អាហ្វ្រិកនៅប្រទេសអារ៉ាប់អីខ្លះដែលជាតំបន់វាលខ្សាច់ដែលជួបប្រទះបញ្ហាលំបាកក្នុងការទទួលបានទឹកដើម្បីប្រើប្រាស់និងបរិភោគយើងឃើញថាពួកគាត់គឺមានតម្រូវការខ្លាំងចំពោះទឹកអញ្ចឹងការសាឡាត់អេសស្កតគឺគេជំរុញនៅពេលណានៅពេលដែលជួបប្រទះនៅគ្រោះ រាំងស្ងួតនៅពេលដែលជួបប្រទះនឹងគ្រោះរាំងស្ងួតហើយសាឡាអ៊ីស្កានេះគឺមានចំនួន2រកាតអត់មានបាំងអត់មានកោះម៉ាត់មុននឹងទេប៉ុន្តែគេប្រកាសថាសាឡាទូជាមីអាត់មានន័យថាគេប្រកាសមុនពេលដែលប្រតិបត្តិសាឡានោះហើយការប្រតិបត្តិគឺជាលក្ខណៈរួមបរិជាមារបៀបអនុវត្តគឺដូចជាសាឡាដូចជាសាឡាអីគេមិនមិនដូចជាសាឡារយ៉ារបស់យើងគឺសាឡាចំនួន2រកាតហើយបន្តមកគឺមានខុតបាបន្តពី សាឡាតរួចបន្ទាប់មកគឺមានខុតវ៉ាបន្ទាប់ពីសាឡាតរួចអញ្ចឹងក្រៅពីសាឡាតអលសិស្កតខ្ញុំលើកយកសាឡាតបន្តិចគឺសាឡាតនៅពេលយប់ដែលអ្វីមិញសាឡាសាលីបានលើកហើយតើតើនឹងសាឡាតតាស់យប់អញ្ចឹងគ្រាន់តែរំលឹកឡើងវិញគូបយើងឃើញថាសាឡាតពេលយប់គឺចាប់ផ្ដើមនៅក្រៅពេលអ៊ីសារួចអញ្ចឹងវាមានទាំងវិទ្យាដែលខ្ញុំបានលើកមិញមិញមានទាំងតាស់យប់ដែលសាឡាសាលីបានលើក កិយាមុលលែងកិយាមុលលែងនិងតាយុទ្ធនេះជាប្រភេទសាឡាត់តែមួយទេអលមាខ្លះគាត់បែងចែកថាតាយុទ្ធគឺតលក្រោពីសម្រានបានសម្រានសិនបានគេងសិនភ្ញាក់មកបានគេឲ្យឈ្មោះថាសាឡាតាយុទ្ធសាឡាក្រោយពេលភ្ញាក់ឡើងប៉ុន្តែដែលត្រឹមត្រូវគឺកិយាមុលលែងតាយុទ្ធឬក៏វិធាននេះជាប្រភេទសាឡាត់នៅពេលយប់ហើយកិយាមុលលែងនិងតាយុទ្ធនេះគឺតែមួយទេគឺតែមួយទេហើយចំនួនវាគឺតិចបំផុតគឺម៉ារកាតបើយើងរាប់តែមួយទៀត មួយរកាត់ហើយច្រើនបំផុតគឺអត់កំណត់ចំនួនទេដូចអ្វីដែលអ៊ូស្តាតនូសារីបានលើកមិញមិញប៉ុន្តែចំនួនដែលល្អដែលនប៊ីតែងធ្វើចំនួនប៉ុន្មានមិញមិញ11រកាត់ឬ13រកាត់ប៉ុន្តែលើនោះក៏ក៏មិនបញ្ហាដែរក៏មិនបញ្ហាដែរចឹងយើងយើងសរុបសាឡាទៅពេលយប់នេះគឺតែមួយទៀតណាអ្វីមិញគឺតែមួយទៀតអ្វីដែលខ្ញុំលើកមួយមួយខ្លះក៏ថា8ហើយនៅក្នុងខែរ៉ម៉ាដន សាឡាតារវ៉េនេះក៏ជាប្រភេទសាឡានៅពេលយប់ជាប្រភេទកិយាមុលឡៃជាប្រភេទសាឡានៅពេលយប់ដែរខែរ៉ម៉ាដនវាមានឈ្មោះថាជាសាឡាតារវ៉េអ៊ុលម៉ាខ្លះក៏ថាសាឡាតារវ៉េនេះជាសាឡានៅពេលយប់កាលណាគេប្រតិបត្តិនៅពេលខាងដើមនៃពេលយប់មានន័យថាក្រៅពីអ៊ីសាយើងប្រតិបត្តិអានឹងគេឲ្យឈ្មោះថាសាឡាតារវ៉េនៅក្នុងខែរ៉ម៉ាដនប៉ុន្តែការពញានៅយប់ជ្រៅនោះគេឲ្យឈ្មោះថាជុតតាយុទ្ធនេះគឺអលវ៉ាខ្លះក៏អត់បានចែកប៉ុន្តែជីវរអលវ៉ាក៏អត់បានចែក ទាំងអវលវកទូទាំងអខិរវកទូគេគេឲ្យឈ្មោះថាសាឡាតនៅពេលយប់ទាំងអស់សាឡាតនៅពេលយប់ទាំងអស់សាឡាតមួយទៀតសាឡាតសុណិតដែលសំខាន់ដែរគឺសាឡាតវោហាសាឡាតវោហានេះគឺមានសារៈសំខាន់ហើយជំពេលវេលារបស់វាចាប់ដើមពីពេលថ្ងៃរះខ្ពស់បន្តិចមានន័យថាក្រោយពេលថ្ងៃរះប្រហែល15នាទីចាស់ចាស់យើងក៏តែនិយាយថាក្រោយពេលថ្ងៃរះខ្ពស់មិនថ្នោរជាងអាចប្រតិបត្តិបានរហូតដល់ មុនពេលថ្ងៃត្រង់មុនពេលថ្ងៃត្រង់ជាពេលវេលាដែលគេហាមឃាត់សាឡាតអញ្ចឹងសាឡាតដូហាបកទូបវាចាប់ផ្ដើមពីថ្ងៃរះពោះមួយថ្នោលឬក្រោយពេលថ្ងៃរះ15នាទីរហូតដល់មុនពេលថ្ងៃត្រង់ហើយតើតើនឹងចំនួនរកាត់តិចបំផុតគឺ2រកាត់ក៏អាចប្រតិបត្តិបានហើយច្រើនបំផុតអលវៈខ្លះគាត់ថា6អលវៈខ្លះថា8អលវៈខ្លះថា12 ហើយដែលត្រឹមត្រូវគឺអត់កំណត់ចំនួនទេដែលត្រឹមត្រូវគឺអត់កំណត់ចំនួនទេប៉ុន្តែជាធម្មតាគឺអាច6 8ឬ12ដែលមានសេចក្តីរាយការណ៍ថានវាធ្លាប់ធ្វើប៉ុន្តែក៏មិនមានដលលណាដែលកំណត់ថាវាត្រឹម12នឹងដែរមានន័យថាជាទូទៅគឺអត់អត់កំណត់ចំនួនទេចំនួនដែលច្រើនបំផុតប៉ុន្តែតិចបំផុតគឺមួយមួយរកាត់ហើយសាឡាដូហា នៅពេលដែលបុគ្គលម្នាក់គាត់ប្រតិបត្តិសាឡាដូហានេះអវ៉ាល់វ៉ាក់ទូ វាមានឈ្មោះមួយទៀតគឺអលអ៊ីស្រាដែលមិនមិនខ្លះក៏តែសួររឿងសាឡាត់ក៏ថាអ៊ីស្រាតាមពិតគឺអលអ៊ីស្រាអ៊ីស្រានេះមិនមែនប្រតិបត្តិនៅពេលដែលថ្ងៃកំពុងរះទេព្រោះថាវក្តូដែលថ្ងៃកំពុងរះគឺជាវក្តូដែលគេហាមឃាត់អំពីការប្រតិបត្តិសាឡាត់ជាងក្រោយពេលថ្ងៃរះខ្ពស់បន្តិចចឹងនៅពេលដែលបុគ្គលម្នាក់ក៏ប្រតិបត្តិនៅអវលវក្ទូវោហាមានឈ្មោះមួយទៀតគឺអលអ៊ីស្រាចឹងអលអ៊ីស្រានៅវោហាគឺជាសាឡាត់តែមួយប៉ុន្តែនៅពេលដែលបុគ្គលម្នាក់ក៏ប្រតិបត្តិនៅ អវលវទូហើយនៅពេលដែលក៏ប្រតិបត្តិនៅពេលថ្ងៃរៀងក្តៅបន្តិចអាហ្នឹងវាមានឈ្មោះដូហាវាមានឈ្មោះមួយទៀតគឺគេឲ្យឈ្មោះថាសាឡាអលអវប៊ីសាឡាអលអវប៊ីនប៊ីមានសារនៅក្នុងអដេសមួយថាសាឡាអលអវប៊ីនហីនតរមដុលហ្វីសាលមានន័យថាសាឡាអលអវប៊ីសាឡារបស់អ្នកដែលវិលត្រឡប់ទៅរកអល់ឡោះស៊ុបហានុតាឡានៅបន្ទាបខ្លួនទៅជាមួយអល់ឡោះស៊ុបហានុតាឡា គឺនៅពេលដែលថ្ងៃក្តៅខ្លាំងនៅពេលដែលថ្ងៃក្តៅខ្លាំងចឹងសាឡាអរវ៉ាប៊ីនមានអ្នកខ្លះគាត់ថាជាសាឡាដែលគេប្រតិបត្តិវា6រកាតក្រៅពីសាឡាមួយក្រឹបដល់ឡើយតែបញ្ជាក់ដូចនោះគឺខ្សោយអត់ត្រឹមត្រូវទេដោយសារហេតុសាឡាអរវ៉ាប៊ីននេះជាសាឡាដូហានៅពេលដែលគេប្រតិបត្តិវាក្រៅពេលថ្ងៃក្តៅខ្លាំងមានន័យថានៅពេលថ្ងៃរៀងក្តៅបន្តិច ហើយសួរថាសាឡាតដូហាល្អជាងគេនៅពេលណានៅពេលថ្ងៃរៀងក្តៅបន្តិចមានន័យថាថ្ងៃរះខ្ពស់បន្តិចការសាឡាតដូហាពេលនោះគឺល្អប្រសើរជាងគាត់ប្រតិបត្តិសាឡាតនៅពេលនៅពេលថ្ងៃមិនតាន់ក្តៅជាងនេះជាបញ្ហាសង្ខេបទាក់ទងនឹងសាឡាតដូហាហើយមួយទៀតគឺសាឡាតអលអ៊ីស្តិខារ៉ា សាឡាអ៊ីស្តិខារ៉ាមានន័យថាសាឡាដើម្បីសុំការជ្រើសរើសពីអល់ឡោះស៊ុបហានហ៊ូតាឡាសុណិតយើងប្រតិបត្តិវានៅពេលដែលយើងមានបញ្ហាដែលពិបាកសម្រាប់ចិត្តយើងមិនមិនដឹងថាតើត្រូវជ្រើសរើសជំរើសមួយណាមានជំរើសពីរនៅនឹងមុខមុខរបរនេះថាតើគួរប្រកបមុខរបររស៊ីនេះឬអត់ឧទាហរណ៍គេមកតដឹងកូនគួរឲ្យឬអត់ចឹងកាលណាយើងមានបញ្ហាត្រូវជ្រើសរើសរបៀបនេះ គឺយើងប្រតិបត្តិសាឡាតសុណាត់អ៊ីស្តិខារ៉ាសុំការជ្រើសរើសពីអល់ឡោះស៊ុបហានូតាឡាប៉ុន្តែជាមួយបញ្ហាដែលយើងដឹងច្បាស់ហេតុផលច្បាស់លាស់ដែលយើងមើលឃើញច្បាស់លាស់ត្រូវអ៊ីស្តិខារ៉ាអត់អត់ទេយើងអ៊ីស្តិខារ៉ានៅពេលដែលយើងមានភាពមិនច្បាស់លាស់លើលទ្ធផលចុងក្រោយរបស់វាឧទាហរណ៍អ្នកខ្លះគាត់ថាតើការតាមកូរ៉ាននិងសុណាត្រូវសាឡាតអ៊ីស្តិខារ៉ាសិនអត់អត់ទេនឹងបទបញ្ជាពីអល់ឡោះស៊ុបហានូតាឡាច្បាស់អត់មានថាត្រូវសាឡាតអ៊ីស្តិខារ៉ាដើម្បីថាតើយើង គួរតាមកូរ៉ាននិងសុនណាឬអត់ឬក៏តាមពាក្យសម្ដីនៅនេះនៅនោះអត់ទេព្រោះនេះជាវយៈជារឿងដែលច្បាស់លាស់មិនមែនជារឿងដែលយើងត្រូវសិក្ខារាទេឬក៏បរោះខ្លះគាត់ថាតើគាត់គួរមកសម្យ៉ាងម៉ាស៊ីតឬអត់សាឡាតអ៊ីស្តិខារ៉ះនៅផ្ទះហើយគួរមកឬអត់អាហ្នឹងអត់ទេព្រោះនេះជារឿងច្បាប់ជារឿងដែលច្បាស់លាស់ដែលមិនទៀមទាសាឡាតអ៊ីស្តិខារ៉ះទេសាឡាតអ៊ីស្តិខារ៉ះគឺចំពោះបញ្ហា ដែលគាត់មិនដឹងច្បាស់ពីលទ្ធផលចុងក្រោយរបស់វាលទ្ធផលចុងក្រោយរបស់វាហើយសាឡាតវាមានចំនួន2រកាតក្រោយពីប្រតិបត្តិសាឡាតចប់គឺគាត់ដូអាអ៊ីស្តិខារ៉ាសូមការជ្រើសរើសពីអល់ឡោះស៊ុបហានាហ៊ូវតាឡាហើយសាឡាសុណាត់មួយទៀតគឺសាឡាតគូស៊ូហ្វនិងគូស៊ូហ្វសាឡាសុណាត់សុគ្រាសនិងច័ន្ទគ្រាសចឹងតាមសំណានៅពេលមានបាតុភូតចន្ទគ្រាសឬសុគ្រាសគឺអ្នកអ៊ីស្លាមក៏បីប្រតិបត្តិសាឡាតពេលវេលារបស់វាគឺចាប់ដើមពីពេលដែលមានចន្ទគ្រាសឬ សូគ្រារហូតដល់វាបាត់អាហេតុការនឹងវិញមិនថាពេលយប់ឬពេលថ្ងៃទេគឺសុណិតឲ្យយើងប្រតិបត្តិវាហើយសាឡាតច័ន្ទគ្រារសូគ្រានេះមានចំនួន2រកអាត់ហើយវាមានលក្ខណៈខុសពីសាឡាតសុណិតទូទៅបន្តិចត្រង់ថាក្នុងមួយរកអាត់គឺយើងត្រូវសូត្រហ្វាទីហា2ដងត្រូវសូត្រសូរ៉ា2ដងរុកូ2ដងក្នុងមួយរកអាត់បុគ្គលម្នាក់គាត់នៅពេលដែលប្រតិបត្តិសាឡាតសុណិតច័ន្ទគ្រារសូគ្រាគាត់តាក្បៀរ ដោយសាឡាធម្មតាគាត់នេតតក្បៀរហើយក្រោមគាត់សូត្រអាហ្វីតាសូត្រអ៊ូឌូប៊ីឡាមីនឆៃតានរ៉ាជីមប៊ីស្មិលឡាហើយសូត្រហ្វាទីហាបន្តមកសូត្រសារ៉ាដល់វែងបន្តពីនោះគាត់រកូយូហើយងើបពីរកូមកវិញអឌីដាលបន្តមកទៀតគឺគាត់សូត្រហ្វាទីហាសូត្រសារ៉ាមួយសារទៀតហើយគាត់រកូលើកទី2ហើយអឌីដាលមកបានគាត់សុយោចឹងក្នុងមួយរកាតគេមានរកូ2ដងសូត្រហ្វាទីហា2ដងដែលវាខុសពីសាឡាធម្មតាចឹងនៅពេលដែលមានបាតុភូតចន្ទគិរិសុគ្រាគឺសុណាត់យើងជាអ្នកស្រាមគឺ ប្រតិបត្តិសាឡាសុណាត់នេះវាមានចំនួន2រកាត់ហើយក៏បីសូត្រអាយុរហូតដល់ពេលដែលគាត់ចេញពីសាឡាត់វិញគឺបាតុភូនោះគឺបានកន្លងផុតបាតុភូនោះគឺបានកន្លងផុតអញ្ចឹងហេតុការណ៍នេះគឺអល់ឡោះសូឡាឲ្យយើងមើលឃើញពីភាពប្រែប្រួលនៅលើផែនដីព្រោះថាយើងនៅថ្ងៃគីយ៉ាម៉ាត់មកដល់គឺហេតុការហើយនៅអ្វីៗនៅលើផែនដីគឺមានការប្រែប្រួលអញ្ចឹងនៅពេលដែលមានហេតុការដែលគួរឲ្យមានការភ័យខ្លាចរបៀបនេះគឺយើងវិលត្រឡប់ទៅរកអល់ឡោះសុបហានតាឡាតាមរយៈការប្រតិបត្តិសាឡាទៅជាមួយអល់ឡោះសុបហានតាឡា ចឹងសាឡាមួយទៀតគឺសាឡាសុណាត់តាហេតុលម៉ាស្យិតចឹងនៅពេលដែលបុគ្គលម្នាក់ចូលម៉ាស្យិតមិនថាបរោះឬស្ត្រីមិនថាពេលយប់ឬពេលថ្ងៃគឺគាត់ក៏បីប្រតិបត្តិសាឡាដែរលោកខ្លះគាត់ថាសម្បីតែពេលវេលាដែលគេហាមគាត់សាឡាក៏ដែរដោយសារវាជាសាឡាដែលមានសាបាប់ចំណែកសាឡាដែលគ្មានសាបាប់នៅក្នុងពេលវេលាដែលគេហាមគាត់គឺគាត់មិនអាចប្រតិបត្តិបានទេប៉ុន្តែជាមួយសាឡាដែលមានសាបាប់គឺគាត់អាចប្រតិបត្តិបានអាចប្រតិបត្តិបាននេះក្នុងអរេមួយដែលពីបានមានសាសថា إذا دخل أحدكم المسجد idza dakhala hadukumul masjid fala yajlis hatta yarka rak'atain hadis រីការីម៉ាប៊ូខារីនិងមូស្លីមមានន័យថាកាលណាបុគ្គលណាម្នាក់នៃពួកអ្នកចូលក្នុងមស្ជីតចូលកុំឲ្យគាត់អង្គុយលើកលែងតែបានប្រតិបត្តិសាឡាតហើយការចូលក្នុងមស្ជីតដោយមិនប្រតិបត្តិសាឡាតដើរកាត់មស្ជីតដោយមិនសាឡាតមានហាឌីសផ្សេងដែលបញ្ជាក់ប្រាប់ថាវាជាអាឡាម៉ាត់ថ្ងៃគីយ៉ាម៉ាត់ដែរគឺគេថាអ្នកខ្លះគាត់ចូលធ្វើការនៅមស្ជីតឧទាហរណ៍ចេញមកវិញដោយមិនខ្វល់ពីការប្រតិបត្តិសាឡាតអញ្ចឹងគេឃើញថានេះជាកង្វះខាតយើងឃើញសម្រាប់ថ្ងៃជុំអាត់ បរោះម្នាក់គាត់មកយឺតគាត់មកដល់អង្គុយឲ្យបានប្រតិបត្តិសាឡាទេនប៊ីបានប្រើឲ្យគាត់ប្រតិបត្តិសាឡាសិនចាំអង្គុយស្ដាប់គាត់បាទចំណុចនេះគឺបញ្ជាក់ពីភាពសំខាន់របស់វាអញ្ចឹងបានមានអលមាខ្លះថារហូតដល់វជ្ជបទៀតសាឡាតេតុលមស្ជិតនេះមានអលមាខ្លះថារហូតដល់វជ្ជបទៀតសាឡាមួយទៀតគឺតតសាឡាថាវបាត់សាឡានេះគឺមានចំនួន2រកាតដែរជាបុគ្គលម្នាក់ដែលគាត់បានសាងបាបកម្មឧទាហរណ៍ គាត់អាចទៅវត្តដោយមិនចាំបាច់សាឡាសុនិតក៏មិនបញ្ហាដែរប៉ុន្តែជាការភាសាវាគាត់បានប្រតិបត្តិសាឡាសុនិតចំនួន2រកាត់ហើយក្រោយមកគាត់ទៅវត្តសូមអភ័យទោសពីអល់ឡោះស៊ុបហានូវតាឡាហើយក្រោយពីនោះយើងមានសាឡាសុនិតវូឌូក្រោយពេលដែលបុគ្គលម្នាក់យកវូឌូមិនថាពេលយប់ឬពេលថ្ងៃគាត់អាចប្រតិបត្តិសាឡាតបានហើយសាឡាតនោះគឺមានលក្ខណៈល្អប្រសើរហើយគឺថាផលបុណ្យរបស់វាគឺមានលក្ខណៈធំធេងចំពោះអ្នកដែលគាត់សាឡាសុនិតក្រោយពេលដែលយកវូឌូ ចឹងឲ្យតែគាត់បានប្រតិបត្តិសាឡាតបើថាសាឡារវត្តដែលអ៊ូស្តាតសេរីបានលើកសាឡាសុណិតអងហ្វារឌូឬក៏សាឡាតហ្វារឌូឬក៏សាឡាផ្សេងផ្សេងទៀតកាលណាគាត់បានប្រតិបត្តិក្រោយពេលយកវូឌូគឺគាត់បានប៉ះឡាសាឡាសុណិតវូឌូហ្នឹងសំខាន់គឺគាត់បានប្រតិបត្តិសាឡាតក្រោយពេលដែលយកវូឌូហើយមានហាឌីសខ្លះតទៅនឹងចង្អុលបង្ហាញប្រាប់តទៅនឹងការសាឡាតពេលដែលចូលផ្ទះនៅពេលដែលចេញពីផ្ទះនិយាយថានិយាយថាវាអាចចូលនៅក្នុងលក្ខណៈសុណិតទូទៅមកត្រឡប់ ដោយសាប់លោកសារីបានលើកមានន័យថាផ្ទះរបស់យើងមិនគួរຕົកឲ្យទៅជាទីកន្លែងដែលគ្មានការធ្វើបាដាទេព្រោះមានតែទីកបោទេដែលនៅក្នុងស្លាមហាមខត់នៅមានការធ្វើបាដាជាផ្ទះរបស់យើងត្រូវឲ្យវារស់រវើកដោយបាដាចឹងនប៊ីជាធម្មតាមកពីខាងក្រៅវិញគឺចូលផ្ទះគឺនប៊ីប្រតិបត្តិសាឡាយើងអាចប្រតិបត្តិសាឡាសុណិតទូទៅឬសុណិតវដូឬក៏សុណិតផ្សេងៗទៀតនៅផ្ទះរបស់យើងធ្វើយ៉ាងណាកុំឲ្យផ្ទះរបស់យើងខ្លាចជាទីកន្លែងដែលគ្មានការធ្វើបាដា ហើយមួយទៀតតើតើសាឡាសុណតស្បេជាបញ្ហាខ្លាហ្វរវាងអ៊ុលម៉ាសាឡាសុណតស្បេមួយរកអាត់មានការខ្លាហ្វអ៊ុលម៉ាអ៊ុលម៉ាភាគច្រើនគាត់យល់ថាជាសុណតនៅក្នុងឥស្លាមប៉ុន្តែមានអ៊ុលម៉ាខ្លះគាត់ថាដោយសារហាឌីសនឹងដអេចឹងសាឡាតស្បេនេះមិនមែនជាសុណតទេប៉ុន្តែអ៊ុលម៉ាភាគច្រើននៅក្នុងមថាបទាំង4យល់ឃើញថាសាឡាតស្បេនេះជាសាឡាតសុណតនៅក្នុងឥស្លាម ហើយបើមានលទ្ធភាពប្រតិបត្តិរាល់ថ្ងៃ ប្រតិបត្តិរាល់ថ្ងៃវាគ្មានលទ្ធភាពទេមួយចំអាតម្ដងមកគ្មានលទ្ធភាពទេបន្តបន្តទៀតហើយសាឡាតាស្បេះនេះគឺយើងឃើញតែមានការតាស្បេះនៅក្នុងហ្នឹងក្នុងរកាតចំនួន75ដងចឹងវាជាបញ្ហាខិលាថាតើវាសុណិតឬក៏មិនសុណិតនៅក្នុងអ៊ីស្រាអែលជាបញ្ហាខិលាអ៊ុលម៉ាដូចខ្ញុំបានបញ្ជាក់ប្រាប់ឲ្យមិញអ៊ុលម៉ាហាឌីសជាច្រើនក៏យើងឃើញថាវាដកឯប៉ុន្តែមានអ៊ុលម៉ាខ្លះក៏ថាអាចអាម៉ាល់បាននេះជាបញ្ហាខិលា ហើយសាឡាតមួយទៀតគឺក្រោយពេលដែលយើងវិលត្រឡប់ពីការធ្វើដំណើរមកវិញតាមសុនណានប៊ីក្រោយពេលដែលវិលត្រឡប់ពីការធ្វើដំណើរគឺនប៊ីចាប់ផ្ដើមពីមស្ជីតអញ្ចឹងចូលមស្ជីតប្រតិបត្តិសាឡាសុនណាចំនួន2រកាតយើងអាចថាជាតាហេតុមស្ជីតប៉ុន្តែធម្មតាការវិលត្រឡប់ពីការធ្វើដំណើរមកវិញបើយើងចាប់ផ្ដើមពីការសាឡាតគឺជារឿងល្អប្រសើរដែលមានបញ្ជាក់ប្រាប់នៅក្នុងហាឌីសហើយជាមួយសាឡាតហាយ៉ាត់ជាបញ្ហាខ្លាប់ដែរអត់មានហាឌីសណាដែលបញ្ជាក់ចំទៅតាមសាឡាតហាយ៉ាត់នេះទេ ប៉ុន្តែមានហាឌីសដែលបញ្ជាក់ប្រាប់ថានប៊ីនៅពេលដែលមានការភ្ញាក់ផ្អើលមានការភ័យខ្លាចនប៊ីទៅប្រតិបត្តិសាឡាតចឹងឧឡាមាខ្លះគាត់ថានៅពេលដែលយើងមានបំណងប្រាថ្នាអីមួយមិនបញ្ហាទេដែលយើងនៀតប្រតិបត្តិសាឡាតអាចជាសុណាត់រូដូឬសុណាត់មុតឡប់សុណាត់ទូទៅធម្មតាហើយក្រោយមកយើងសូមទូអាចំពោះហាជិតរបស់យើងប៉ុន្តែការនៀតសាឡាតហាជិតតែម្ដងកន្លែងនេះគឺយើងឃើញថាអត់មានអត់ទេសាយត្រឹមត្រូវបញ្ជាក់ប្រាប់ទេប៉ុន្តែមានឧឡាមាខ្លះគាត់ថាមានប៉ុន្តែបើយើងយោងតាមការបញ្ជាក់របស់ឧឡាមាហាឌីស ជាច្រើនក៏យល់ឃើញថាហាឌីសដែលបញ្ជាក់ឈ្មោះចំថាជាសាឡាតហាយិតតែម្ដងគឺអត់មានទេចំពោះហាឌីសសាហគឺអត់មានទេហើយចំពោះសាឡាតរយ៉ាដូចខ្ញុំបានលើកໄວមិញអុលម៉ាខ្លាថាតើវាជាវ៉ាជីបឬក៏ជាហ្វ្រដូឬក៏សុណាត់អុលម៉ាខ្លះថាវ៉ាជីបអុលម៉ាខ្លះជាថាជាសុណាត់វត្តកាត់សាឡាតរយ៉ាមួយឆ្នាំយើងយើងសាឡាតម្ដងមិនមិន ពីរដងសាឡារយ៉ាហ្វីត្រាហើយនិងសាឡារយ៉ាហាជីរយ៉ាអត់ថាហើយសាឡារយ៉ាមានចំនួន2រកាតសាឡារយ៉ាខុសពីសាឡាសុណាទូទៅត្រង់ណាត្រង់យើងមានតក្បៀរនៅក្នុងរកាតទី1គឺ7ដងរកាតទី2គឺ5ដងមុនពេលយើងសូត្រហ្វាទីហាក្រៅពីនោះគឺយើងអនុវត្តដូចគ្នាចឹងនេះជាសេចក្តីសង្ខេបតទៅនឹងសាឡាសុណាត់មួយចំនួនដែលមាននៅក្នុងសាសនាឥស្លាមដោយសារពេលវេលារបស់យើងគឺ មានកំណត់សូមរំលឹកសង្ខេបហើយនឹងចូលរួមជាមួយស្ដាប់ទស្សនៈរបស់យើងប៉ុណ្ណឹងវសាឡឡោះអាឡានប៊ីណាមូហាម៉ាត់វអាឡាអាលីហ៊ីវសាហ៊ប៊ីអជ្ម៉ាអ៊ីន Alhamdulillah sallallahu alaihi nabi Muhammad Alhamdulillah អរគុណលោកសាស្ត្រមូសាដែលបានចូលរួមចែករំលែកនៅចំណេះដឹងទាក់ទងនឹងប្រធានបទរបស់យើងថ្ងៃនេះគឺការសាឡាត់សុណាត់តាមពិតទៅសាស្ត្រខ្ញុំសម្រាប់ខ្ញុំនៅស្ដាប់សាស្ត្រអបាញ់មិញដែរនេះគឺឃើញថាសាឡាត់សុណាត់មួយដែល មានឈ្មោះដូចជាច្រើនជាងគេគឺសាឡាត់ដូហា ចឹងដូចជាមានសារ៉ាតុលអ៊ីស្រាតសារ៉ាតុលអវ៉ាប៊ីនចឹងហ្នឹងបូនឹងសារ៉ាតុលទូហាផងដែរចឹងទាំងអស់ហ្នឹងគឺឈ្មោះវាតែមួយទេគឺសារ៉ាទូហាដូចគ្នាវាគ្រាន់ថាបើសិនជាយ៉ាបើសិនជាយើងសារ៉ាតបើយើងសម្បះយ៉ាងពេលពីព្រលឹមបើថាបន្ទាប់ពីថ្ងៃរះបាន15នាទីឬក៏ចំនួនមួយមួយថ្នោលហើយ តាមរយៈជីវភាពចាស់ចាស់ស្រុកយើងពីមុនមកគាត់ប្រើទូប្រើអីគាត់មានថ្នោលមានចៅមានច ਵਾ អញ្ចឹងណាអញ្ចឹងបន្ទាប់ពីថ្ងៃរះបានបន្តិចយើងថា15នាទីចុះសម័យឥឡូវនេះអញ្ចឹងបន្ទាប់ពីសម្យ៉ាងបន្ទាប់ពីថ្ងៃរះ5នាទីយើងសម្យ៉ាងព្រាមអានឹងគេឲ្យឈ្មោះថាសាឡាត់អ៊ីស្លាមប្រសិនបើយើងចាំឲ្យរយៈពេលវាថ្ងៃរះខ្ពស់ហើយមេឃវាអាកាសធាតុកាន់តែក្តៅតែថ្ងៃកាលណាថ្ងៃរះខ្ពស់បន្តិចវាកាន់តែក្តៅហើយអញ្ចឹងគេឲ្យឈ្មោះថាសាឡាទុលអវ៉ាប៊ីនហើយចំនួនរកាត់ដែលតិចបំផុតហ្នឹងគឺ2រកាត់អញ្ចឹងណាសាស្ត្រ យ៉ាចឹងយើងអាចសម្យ៉ាងពីរកាត់ឬក៏តាមលទ្ធភាព2 4 6 8អីចឹងទៅតាមលទ្ធភាពយើងអាចសាឡាតបានហើយដោយឲ្យសាឡាមពីរកាត់ឲ្យសាឡាមម្ដងនេះជាសាឡាតសុណាដែលយើងមិនគួររំលងដែលយើងមិនគួរបោះបង់វាចោលទេប្រសិនបើយើងមានឱកាសអាចធ្វើបានព្រោះប៉ះឡាផលបន់របស់វាច្រើនដោយដែលលើកឡើងខាងដើមកម្មវិធីរបស់យើងហើយមួយទៀត លិនចាំថាមានការបញ្ជាក់ពីនប៊ីយើងសល្លឡោះអាឡៃហ៊ីវសល្លាមថា នៅពេលណាដែលយើងថែរក្សាប្រការសុណាត់ណាមួយថែរក្សាវាជាប់រហូត ពេលដែលយើងឈឺឬក៏យើងរវល់ឬក៏យើងភ្លេចអត់បានធ្វើ គឺអល់ឡោះស៊ុបហានវតាឡានឹងផ្ដល់ប៉ះឡាឲ្យយើងដូចដែលយើងធ្វើដូចគ្នាចឹងវាវាផលចំណេញកន្លែងហ្នឹងបងប្អូនទាំងអស់គ្នានិងមីមីទាំងអស់គ្នាដែលចូលរួមនៅទីនេះចឹងយើងមើលឃើញថាយើងមានសុណាត់ច្រើន ដែលយើងត្រូវធ្វើហើយយើងមានហ្វទីឡាតមានបញ្ជាក់ពីប៉ះឡាច្រើនលិនសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំគិតថា ពេលខ្លះមកបងប្អូនទាំងអស់គ្នាអាចមានជាសំណួរថាទួនទួនពេលខ្លះមកគេផ្សេងនិយាយរឿងប៉ះឡាដែរទួនទួនថាអឺមិនមិនត្រូវឬក៏ខំចេះខំចោះដល់ពេលទួនទួនខ្លួនឯងក៏និយាយពីប៉ះឡាដូចគ្នាសួរថា តើការនិយាយទាំងពីរនេះវាខុសគ្នាត្រង់ណាមិនមិននៅបងប្អូនទាំងអស់គ្នាគឺខុសត្រង់ថានៅពេលខ្លះយើងនិយាយអំពីប៉ះឡើងតែគ្មានការបញ្ជាក់អំពីនប៊ីសល្លឡោះអាឡៃវ៉ាសឡាំទេតែអ្វីដែលទទួលយើងបានលើកឡើងក៏ដូចរូបខ្ញុំជឿលើកឡើងនៅពេលនេះគឺមានអំណះអំណាងដូចជាការសម្បាយ៉ាងយើងហៅថាតាហ៊ីយ៉ាទុលម៉ាស្ជីតមិនមិនបងប្អូនខ្លះគាត់លើកឡើងថាសម្យ៉ាងបឋមម៉ាស្ជីតលើកតម្កើងម៉ាស្ជីត គឺមានហាឌីសបញ្ជាក់អំពីនប៊ីសល្លឡោះស្លាមដូចជាសាស្ត្រមូសាបានលើកឡើងបាញ់មិញនប៊ីបានបញ្ជាក់ថា إذا دخل أحدكم إذا دخل أحدكم المسجد فلا يجلس حتى يركع ركعتين أو حتى يصلي រកអាចៃនេះអោកមាកលសលឡោះអាឡៃសាឡាមបើថាប្រសិនបើមាននរណាម្នាក់ក្នុងចំណោមពួកអ្នកទាំងអស់គ្នាចូលមស្ជិតគាត់កុំឲ្យគាត់អង្គុយលុះត្រាតែគាត់សម្យ៉ាងសុណាត់ពីរកាសិន ចឹងដល់ពេលដែលយើងចូលម៉ាស៊ីនយើងសម្យ៉ាងសួរហេតុអីបានសម្យ៉ាងសុណាត់ពីរកាតព្រោះនប៊ីប្រើឲ្យធ្វើដូចនេះនេះហើយជាគេហៅជាផោះថា ជាដលិលជាអំណះអំណាងដែលយើងធ្វើតែប្រសិនបើយើងនៅរយយើងនឹកឃើញថាចង់ឲ្យមីមីចង់ឲ្យបងប្អូនពេលដែលគាត់នៅទំនេរចឹងគាត់ចង់ឲ្យគាត់ធ្វើរឿងនេះមួយចឹងដាក់ធ្វើរឿងហ្នឹងឲ្យប៉ះឡើឲ្យច្រើនឧទាហរណ៍ថាឲ្យគាត់សូត្រសុបហានឡោះចឹងគាត់សូត្រ10ដងស្មើនឹងធ្វើរកុនហីម្ដងដើម្បីឲ្យគាត់អគាត់ធ្វើច្រើនសួរថាចំនួន សុបហានឡោះ10ដងស្មើនឹងហីជីពីណាគេអ្នកថាមានហាឌីសនប៊ីថាដែរអត់មានបើអត់មានអាហ្នឹងគេហៅថាកុហកទៅចំពោះនប៊ីតែសួរថាកុហកនេះបំណងល្អឬអាក្រក់បំណងល្អព្រោះចង់ឲ្យបងប្អូនធ្វើអ៊ីបាដាតតែអ៊ីស្លាម គេមិនប្រើបែបហ្នឹងទេអ៊ីស្លាមប្រើថាអ្វីដែលមានលំនាំមានវិជ្ជានៅក្នុងអាយ៉ាតកូរ៉ានមាននៅក្នុងវិជ្ជានៅក្នុងហាឌីសនប៊ីសល្លឡោះអាឡៃសាឡាំយើងប្រាប់ទៅបងប្អូនយើងទាំងអស់គ្នាឲ្យគាត់ធ្វើបើគាត់ធ្វើអល់ហាំឌុលឡាបើគាត់មិនធ្វើទេ មិនដឹងធ្វើមិនពោះតួនាទីរបស់យើងគឺយើងបានតែរំលឹកប៉ុណ្្នឹងទេត្រង់ថាទទួលបានអ្នកដែលទទួលបាន hidayah ឬមិនទទួលវាជារឿងរបស់ Allah Subhanahu wa ta'ala ហើយខ្ញុំក៏លិនក៏សូមទៅអភិ Allah Subhanahu wa ta'ala ផ្ដល់ hidayah ដល់រូបទូទួលក៏ដូចជារូបខ្ញុំនិងមីមីមីទៅបងប្អូនទាំងអស់គ្នារួមទាំងបងប្អូនដែលកំពុងតែតាមដានកម្មវិធីរបស់យើងនៅក្នុង Facebook ផងដែរទទួលបាន hidayah ទទួលបាន tawfiq ទៅ Allah Subhanahu wa ta'ala ឃើញថាម៉ោងរបស់យើងលើ 10នាទីហើយឧស្សាហ៍ចឹងឃើញថាមានសំណួរ2 3សំណួរដែរលើកគាត់ថាលើក2សំណួរទៅឧស្សាហ៍ដើម្បីមានប្រូគាត់បានដាក់នៅក្នុង comment ហើយហើយបន្ទាប់ពីហ្នឹងមកដល់ឱកាសឲ្យមីមីយើងនៅទីនេះគាត់អាចសួរសំណួរតាក់ទងនឹងប្រធានបទរបស់យើងអញ្ចឹងសំណួរទី1ដែលខ្ញុំឃើញនៅក្នុងខ្ទង់ comment នេះពី account ពីគណៈនៃ Facebook ឈ្មោះជាងលីគាត់សួរថាសម្បេះយ៉ាងវិទៀតក្រោយអ៊ីសា ហើយយើងឡើងសម្យ៉ាងសុណាត់តាយុទ្ធ នៅ1ភាគ3ពេលយប់បានអត់បានឬបានអត់ទួនបានបានឬអត់ទួនអញ្ចឹងសមោសាសមោសាផលិតផលមស្គរចំពោះបុគ្គលដែល Alhamdulillah salatu wassalamu ala rasulillah ចំពោះអ្នកដែលគាត់បានប្រតិបត្តិសាឡាវិធិរក្រៅពីអ៊ីសាមានន័យថាមុនពេលគាត់សម្រានសូត្រតើគាត់អាចប្រតិបត្តិសាឡាតាយុទ្ធបានឬអត់មិនបញ្ហាទេមិនបញ្ហាទេគាត់អាចប្រតិបត្តិបានប៉ុន្តែអ្វីដែលគេហាមឃាត់ គឺធ្វើយ៉ាងណាកុំឲ្យគាត់ធ្វើវិទៀតភាសាថ្មីមានន័យថាมันអាចធ្វើវិទៀតពីរដងទេក្នុងមួយយប់រួនសោះបានមានភាសាថាឡាវិត្រនេះភីលៃឡាមានន័យថាគ្មានទេវិទៀតពីរនៅក្នុងយប់តែមួយហើយនៅក្នុងករណីនេះបើសិនជាគាត់គិតថាគាត់អាចក្រោមសាឡាសឡាតាយុទ្ធបានគាត់គូទុកវិទៀតនោះសាឡាក្រោយតាយុទ្ធល្អប្រសើរករណីនេះគឺសាឡាវិទៀតបើគាត់ ទុកចុងក្រោយគេនៅក្នុងចំណោមសាឡានៅពេលយប់គឺល្អប្រសើរបំផុតព្រោះថានប៊ីមានសារនៅក្នុងអឌីសមួយថាអ៊ីជាអាលូអាខិរសាឡាតាគុំបិលៃលីវិត្រមានន័យថាចូលពួកណាយកវិធាននេះធ្វើជាសាឡាចុងក្រោយគេរបស់ពួកអ្នកនៅពេលយប់អញ្ចឹងចំពោះអ្នកដែលគាត់គិតថាអាចក្រោប្រតិបត្តិសាឡាតាយុទ្ធបានអញ្ចឹងវិធានគាត់គួរទុកសាឡាក្រោយនោះប៉ុន្តែបើគាត់គិតថាយប់នេះរៀងត្រង់មើលទៅក្រោអត់រួចទេ ចឹងគាត់ធ្វើប្រធានហើយប៉ុន្តែចៃដន្យគាត់ភ្ញាក់ទៀតនៅពេលមួយពីបីចុងក្រោយនាយកគាត់អាចស្រាតយុទ្ធបានប៉ុន្តែកុំធ្វើកុំធ្វើប្រទៀតទៀតហោអលហាំឌុលឡាអរគុណច្រើនសាស្ត្រចឹងឃើញថាអ្វីដែលសាបានលើកឡើងច្បាស់ហើយចឹងប្រសិនបើយើងសម្ញាំងយើងមិនមានទំនុកចិត្តខ្លួនឯងមើលទៅប្រហែលជាអាចឡើងមិនរួចចឹងយើងអាចសម្ញាំងមួយទៀតក្រោយអ៊ីសាហើយសម្រាប់តែបើយើងឡើងមកសម្ញាំងអាចឡើងមកបានទៀតបានតែយើងមិនសម្ញាំងមួយទៀតទៀតទេសញ្ញាមួយទៀតតែមួយរួចហើយ នឹងច្បាស់ហើយនៅសំណួរមួយទៀតតកតងនឹងវាទៀតដែរតែខ្ញុំគិតថាសូមឲ្យសាស្ត្រាចារ្យជួយឆ្លើយអឺពីគណៈនៃ Facebook ឈ្មោះ Nasrin អឺគាត់ថាសាឡាមអាឡៃគុំវរ៉ាហ្មាតុលឡោះអឺវបារកាតុប្រសិនបើយើងចង់សាឡាតវិទារ7រកាត់ជាប់គ្នាតើគេអនុញ្ញាត ដែរឬទេព្រោះតើច្បាប់អនុញ្ញាតដែរទេវ៉ាឡៃគុំអស្សឡាមរ៉ាហ្មាតុលឡោះតាឡាបារកាតុហ៍តើតើនឹងការសម្បះយ៉ាងលើសពីមួយសម្បះយ៉ាងវិទៀតដែលមានចំនួនសេះ1រកាតឬក៏3រកាតឬក៏5រកាតឬក៏7រកាតនេះប្រសិនបើយើងធ្វើទាំងអស់តែម្ដង គឺយើងយកតែរកាតចុងក្រោយដែលបញ្ចប់នោះសម្រាប់សូត្រតហយតអាឃាតហើយបញ្ចប់តែម្ដងគឺបាន ណាយើងកុំពួកយើងសម្ដែងយ៉ាង7លកាត់ជាប់គ្នាយើងមិនដឹងថាតះយិតអវលនៅកន្លែងណាទេអញ្ចឹងនៅពីគឺលោកតែងតែធ្វើថាចុងក្រោយ សម្រាប់យករកាត់ចុងក្រោយដែលចំនួនសេះសម្រាប់យ៉ាងវិទៀតនេះយកធ្វើជារកាត់ដែលតះសូតះយិតអាឃាតហើយឲ្យស្លាមតែម្ដងអានឹងគឺយើងធ្វើយ៉ាងបានប៉ុន្តែវាច្រឡំច្រើនជាងការដែលយើងធ្វើចំនួន2 2 ណាឬក៏យើងធ្វើចំនួន3ម្ដងឬក៏1ម្ដងបន្ត2ម្ដងបន្តមក1អានឹងវាអត់សូវច្រឡំជាងយ៉ាវស្សឡាម Alhamdulillah អរគុណលោកសាស្ត្រាចារ្យចម្លើយនៃសំណួរនៃបងប្អូនយើងដែលតាមតាមស្ដាប់កម្មវិធីរបស់យើងហើយដូចជាមានសំណួរតែប៉ុណ្្នឹងទេមានសំណួរមួយទៀតក៏ប៉ុន្តែខ្ញុំគិតថាវា ក្រៅពីក្រៅប្រធានបទយើងអាចឆ្លើយនៅពេលក្រោយអ៊ីនសាឡោះប្រសិនបើមានពេលវេលាគ្រប់គ្រាន់ ចឹងមកដល់ពេលនេះកម្មវិធីរបស់យើងបានដល់ទីបញ្ចប់ហើយមុននឹងបញ្ចប់ក៏សូមខន្តីអភ័យទោសសូមអរអំពីបងប្អូនទាំងអស់ដែលកំពុងតែតាមដានទស្សនាកម្មវិធីរបស់យើងក៏ដូចជាសូមអរអំពីមីមីនិងបងប្អូនទាំងអស់ដែលចូលរួមទាំងអស់គ្នានៅពេលនេះប្រសិនបើមានចំណុចខ្វះខាតឬក៏មិនសមរម្យក៏ណាក៏សូមអភ័យទោសហើយអឺអឺទទួលក៏ដូចជារូបខ្ញុំផងដែរគឺនៅរងចាំទទួលនៅការរិះគន់ស្ថាបនាកាយតម្រូវផ្សេងផ្សេងប្រសិនបើមានដើម្បី យើងកែលម្អកម្មវិធីរបស់យើងឲ្យកាន់តែល្អប្រសើរជាងនេះជាចុងក្រោយក៏សូមទៅអរពីអល់ឡោះសុហានវតាឡាសូមឲ្យអល់ឡោះសុហានវតាឡាផ្ដល់បរកាត់រ៉ាហ្មាត់ដល់ជូនជួនក៏ដូចជារូបខ្ញុំនិងបងប្អូនទាំងអស់ដែលកំពុងតែតាមដានទស្សនានិងបងប្អូនថ្មីៗដែលមកទស្សនាមកចូលរួមកម្មវិធីរបស់យើងទីនេះបានគ្រប់គ្រប់គ្នាហើយសូមព្រះមកដល់បរកាត់រ៉ាហ្មាត់និងសុខភាពល្អបានទាំងអស់គ្នា الحمد لله سبحانك اللهم وبحمدك أشهد أن لا إله إلا أنت أستغفرك وأتوب إليك